អ្វីអ្វីដែលយើងអាចប្រើបាននោះដែលមានភ្នែកមើលបីដកមានតិចស្ដាប់ធัวមានចិត្តអប់រំចឹងទៅពីព្រោះมันយូរប្រមាណយើងនឹងប្រើលេងកើតទៅណាមកណាមិនរួច យើងនឹកឃើញត្រេកអរតាមផ្លូវចិត្តមโนកម្មនឹងម្ដងនឹងឯងហើយអ្វីអ្វីដូចតែយើងបានគិតទុកហើយចឹងគឺមិនថិតថេរមិនទៀងទាត់អ្វីអ្វីគឺយើងភាវនាចនិច្ច តែងតែប្រត់ប្រាស់តែងតែប្រែប្រួលប៉ុណ្ណាហ្នឹងឯងគ្រាន់តែថាឥឡូវយើងនៅប្រើបានប្រើណាប្រើណីហ្នឹងឯងគឺថាណាណីតលមែនទេពីព្រោះបើយើងមិនប្រើវានៅតែចោលដដែលទេយើងមិនអាចយកធ្វើជាខ្លួនយើងអីទៅ ជាតិមុខជាតិក្រោយបានទេនៅលើកម្មជាបច្ច័យអញ្ចឹងយើងសំបន់អប់រំចិត្តឲ្យមានសេចក្តីសុខច្រើនច្រើនជាមួយនឹងអារម្មណ៍ដែលនាំឲ្យមានសេចក្តីសុខហ្នឹង មិនចាំបាច់របស់ក្នុងโลกនេះច្រើនទេរបស់ក្នុងโลกនឹងយើងរៀបចំសម្រាប់រូបកាយនឹងមួយផ្នែកចឹងទៅឧទាហរណ៍ថាយើងចាំគោយើងរៀបចំស្មៅឲ្យគោទឹកអីក្រោលគោអីអីចឹងល្មមប៉ុណ្ណឹង ទៅហើយយើងប្រើប្រាស់គោតាមហ្នឹងនឹងឯងប៉ុន្តែយើងជាម្ចាស់យើងមិនទៅបរិភោគដោយគោណា យើងមិននៅក្រោលគោណាយើងមានផ្ទះ ធំទំនំខ្ពស់អីអីចឹងទៅនឹងឯងអាហារភោជនរបស់មនុស្សយើងដែលបណៃតភោជនទៅដូចពាក្យថាបណៃតារាមហ្នឹងអារាមប្រណិតបណៃតហ្នឹងគឺប្រណិតឧត្តមហ្នឹងឯងអញ្ចឹងគឺចំណីអាហាររបស់មនុស្សផ្សេងយ៉ាងណាមិញរូបកាយហ្នឹងចាត់ទុកដូចថាជាគោអញ្ចឹងទៅនឹងឯងដែលយើងត្រូវប្រើប្រាស់ហើយយើងក៏រៀបចំបច្ច័យ4ដូចគុណចាស់ប្រព្រឹត្តទៅតាមធម៌វិន័យហ្នឹងគឺ គុណចាស់ប្រើប្រាស់រូបកាយនឹង ទៅទាំងអស់ក្នុងការប្រព្រឹត្តព្រមចរិយធម៌ទាំងហើយបច្ច័យ4ហ្នឹងគឺកំណត់ព្រំដែននៃការប្រើប្រាស់ហ្នឹងមិនចេះតែសន្ធឹកសន្ធប់អីទៅនោះទេគឺ ក្នុងធัวក្នុងវិន័យហ្នឹងគឺមានសេចក្តីប្រាថ្នាតិចមានសេចក្តីសន្តោសអីអីហ្នឹងសមាអាជីវោត្រឹមត្រូវដោយអាជីវៈបរិសុទ្ធសិលអីអីទាំងអស់ហ្នឹងគឺដោយអំណាចនៃចិត្តដែលប្រកបដោយសតិជាសតិសង្វរៈទៅប្រកបដោយបញ្ញាជាញាណសង្វរៈទៅប្រកបដោយសទ្ធាក្នុងបបតិមកសង្វរៈទៅ ប្រកបដោយក្តីជាយាមក៏ជាអាជីវៈបរិសុទ្ធសិលទៅគឺល្មមសម្រាប់រូបកាយនឹងនឹងឯងគឺមិនខ្ជោកខ្ជាអីទៅទេឧទាហរណ៍ថាអ្នកបំរើដោយអ្នកនៅភ្នំពេញទីក្រុងអីចឹងគឺអាចមានអ្នកបំរើពីស្រុកស្រែអីចឹងនឹងឯងមើលបោកគក់ក៏អាវដាំបាយបោះផ្ទះជូតផ្ទះឬក៏មើលកូនចៅអីតាមហ្នឹងហើយ ម្ចាស់ហ្នឹងគឺឲ្យប្រាក់ឲ្យប្រាក់មួយខែប្រមាណ50 60ម៉ឺនអីចឹងទៅ តាមដែលព្រមព្រៀងគ្នាចឹងទៅនឹងឯងកុំឲ្យវាមានការដូចថាជិះជាន់កម្លាំងអ្នករតីអីចឹងណា ដោយមេត្តាករុណាផងដែរនឹងឯងឲ្យស្រួលទៅតាមនឹងហើយកិច្ចការងារក៏ចេះតែ ឲ្យធ្វើទៅធ្វើអីធ្វើអីនឹងធ្វើសពធ្វើគ្រប់លមមនឹងតម្លៃដែលយើងឲ្យនឹងហើយបាយទឹកអីក៏នៅនឹងផ្ទះនឹងអញ្ចឹងទៅប៉ុន្តែយើងក៏រៀបចំ ទៅតាមដែលថាជាអ្នកបំរើអញ្ចឹងហើយយើងជាម្ចាស់ហ្នឹងមាសប្រាក់លុយកាក់អីយើងមិនមែនទៅចាយរួម ជាមួយអ្នកបំរើឯណានឹងឯងជាសិទ្ធិជាមហាសិទ្ធិ ជា អ្នកមាន ប្រាក់រាប់ម៉ឺនរាប់លានហ្នឹងគឺថាសម្រាប់ម្ចាស់នឹងតែប៉ុណ្្នឹងទេសោយសុខអីហ្នឹងយ៉ាងណា ទាំងអាហារភោជនទាំងទីកន្លែងសម្រាប់សម្រានសពគ្រប់យានជំនិះអីអីទាំងអស់ហ្នឹងគឺថាឧត្តមឧត្តមពោះបណិតទៅហើយចំណែកអ្នកបម្រើហ្នឹងគឺថាលុយកាក់អី គឺកំណត់មួយខែប្រមាណមួយខែប្រមាណអីគឺត្រឹមត្រូវតាមនឹងហើយប្រើប្រើសឹមតែថាមិនសូវឲ្យទំនេរនោះផងទេឃើញទំនេររួនឹកឲ្យធ្វើនេះឲ្យធ្វើនោះអីចឹងទៅនឹងគឺយ៉ាងណាមិញរូបកាយយើងគឺដូចអ្នកបំរើអញ្ចឹង គុណចាស់ប្រើទាំងអស់នៅក្នុងពភ្នោះហ្នឹងចឹងមើលកាយវិចារគ្រប់គ្រងដោយបតិមោកសង្វរៈហ្នឹងសពគ្រប់ដើម្បីជាព្រមចរិយធัวក្នុងការសម្រេចនៅព្រះនិព្វានហ្នឹងគឺมันបានទុកដាក់រូបកាយហ្នឹងជាតួខ្លួនអីទៅទេអានឹងគ្រាន់តែជាជាឧបករណ៍សម្រាប់ប្រើអញ្ចឹងក៏បាន ជាអ្នកបំរើ ឬក៏ដូចជាថាគោដែលយើងចិញ្ចឹមហ្នឹងឯចំណែកណែ អាហាររបស់ចិត្តដោយឡែកផ្សេងតែមិនមែននៅលើបច្ច័យ4មិនមែននៅលើបោះប្រើប្រាស់វត្ថុកាមគុណទេរបស់ទាំងអស់ហ្នឹងគឺសម្រាប់តែរូបកាយទេឯចំណែកចិត្តគឺមានអារម្មណ៍ផ្សេងអារម្មណ៍របស់ចិត្តគឺអារម្មណ៍ដែលប្រព្រឹត្តទៅដោយក្តីរីករាយជ្រះថ្លាក្នុងគុណបរតនត្រ័យ មានសេចក្តីសុខស្ងប់ជាមួយនឹងអារម្មណ៍នៃសម្បថវិបស្សនាអារម្មណ៍ណាណាក៏ជាអារម្មណ៍នាំមកនៅសេចក្តីសុខស្ងប់ នេះគឺប្រៀបបីដូចជាម្ចាស់អញ្ចឹងមិនមែនទៅបរិភោគមួយគោដេកមួយគោទេគ្រាន់តែរៀបចំឲ្យល្មមទៅតាមសភាពរបស់គោឬក៏ដូចជាថាអ្នកបំរើអីអញ្ចឹងនឹងឯងគឺថាមិនមែនស្ថិតនៅក្នុងសភាព បរិភោគហូបចុកប្រើប្រាស់អីដូចជាអ្នកបម្រើ ទេ រៀបចំ សម្រាប់ អ្នក បម្រើគឺផ្សេងឯម្ចាស់គឺថាទៅតាមចំណីអាហារទៅតាមការបរិភោគប្រើប្រាស់ទំនេកអីនឹងយ៉ាងណាបណិតឧត្តមទៅណែដែលនិយាយពីម្ចាស់ហ្នឹង គឺជាចិត្តហ្នឹងគឺសំដៅយកចិត្តគឺថាចិត្តនឹងមិនបាន ត្រេកអរទៅជាមួយនឹងបច្ច័យ4ទេអានឹងគឺបកគលសម្រាប់រូបកាយ ដែលត្រូវប្រើប្រាស់រូបកាយព្រោះបើអត់មាន រូបកាយទេក៏មិនអាចទ្រង់ប្រភ្នោះបានដែរគុណចាស់បានអាស្រ័យអត្តភាពជាមនុស្សមានរូបកាយនឹងឯងបានបួសបាន នឹងឯងមើលមើលទេវតាប្រអិនប្រព្រំបួសមិនបាន ផងទេបានតែមនុស្សមនុស្សបានតែក្នុងចម្ពូទ្វីបនឹងទៀតដល់អញ្ចឹងគឺសម្រាប់រូបកាយនឹងឲ្យឲ្យបាយឲ្យបច្ច័យ4 តែមិនមែនចេះតែប្រព្រឹត្តទៅដោយសភាពនៃចិត្តនឹងរបៀបដូចទៅ ជាអ្នកបំរើរូបកាយទៅវិញទេមិនខ្វល់ខ្វាយស្វែងរកតែបច្ច័យ4ស្វែងរកតែកាមគុណដើម្បីមកទំនុកបំរុងរូបកាយនឹងហើយសភាពនៃចិត្តនឹងវាទៅ ជាអ្នកបំរើទៅវិញមិនចឹងទេគឺ ថាសភាពនៃចិត្តនឹងគឺនៅតែជាម្ចាស់គ្រាន់តែមានដោយថាញាណសង្វរៈ គឺមានបញ្ញាក្នុងការពិចារណាបច្ច័យ4លមមសម្រាប់រូបកាយហើយសភាពនៃចិត្តនឹងមិនមែនទៅបរិភោគរួមជាមួយនឹងរូបកាយទេមិនមែនយកសុខជាមួយនឹងបច្ច័យ4នឹងទេ គឺសភាពនៃចិត្តនេះមានសេចក្តីសុខជាមួយនឹងអារម្មណ៍របស់ខ្លួននឹងឯងបើដូចជាថា ការដែលមានសិលអញ្ចឹងទៅអានឹងជាសម្លៀកបំពាក់របស់ចិត្តហើយសីលੰងអភរណੰងសេដ្ឋੰងហើយមានការឲ្យទានគុណចាស់ក៏មានសារនិយធัวដល់ស័កព្រមចារី ទំនុកបំរុងញោមប្រុសស្រីមេដាបិតានឹងអញ្ចឹងទៅហើយមានបៃតេបាមកជាទាំងគណា មានបសទ្ធិមានសុខៈមានសមាធិប្រព្រឹត្តទៅដោយអំណាចនៃការនឹករលឹកដល់ទានដែលបានឲ្យហើយ យើងរកសេចក្តីសុខសម្រាប់ ចិត្តអញ្ចឹងចិត្តនឹងមានសេចក្តីសុខដោយអំណាចនៃពុទ្ធានុសតិធម្មានុសតិសង្ឃានុសតិសីលានុសតិចាគានុសតិទេវតានុសតិជាដើមអញ្ចឹងវិហេរធัวទាំងគឺថា ភាពនៃចិត្តនឹងមានសេចក្តីសុខដោយ អង្គ5ប្រការ1បាមកជាចិត្តនឹងតិចស្ងប់ ទី2បៃតិឆ្អែតឆ្អែតនឹងគឺថាប្រសិជ្ជៈនៅតណ្ហាជាការស្រេកឃ្លាននឹងហើយមាន បាសទ្ធិស្ងប់ ដោយថាយើងឃ្លានទទួលទានបាយទៅវាស្ងប់អញ្ចឹងអានឹងរូបកាយចិត្តនឹងអញ្ចឹងដែរតែកាលណាមានបៃតិឆ្អែតទៅ គឺវាស្ងប់ស្ងប់ នៅតណ្ហានឹងហៅថាបស្សទ្ធិនឹងស្ងប់ហេតុលែស្ងប់ពីក្តីប្រកម្មនឹងហើយតែកាលណាស្ងប់ហើយវាមានសុខៈហើយហើយសុខៈជាបន្ទាត់ឋាននៃសមាធិហើយអានឹងក្នុងការដែលឲ្យទាននឹងក្នុងការដែលបំពេញសេចក្តីល្អជុំវិញទាននឹងសិលនឹងនឹករលឹកឃើញទៅគឺថាមានបៃតេបាមកជៈនឹងឯងអានឹងណាដែលជាបណ្ឌបាតបច្ច័យរបស់ចិត្ត រួចទៅនៅដូចថាយើងរូបកាយយើងមានផ្ទះសម្បែងអញ្ចឹងទីកន្លែងយើងការពារភ្លៀងការពារថ្ងៃអីចឹងទៅណានឹងឯងយើងមិនអាចនៅកដាលវាលបានទេត្រូវតែមានផ្ទះសម្បែងទី ប្រក់ទីបាំងនឹងយ៉ាងណាផ្លូវចិត្តនឹងក៏ត្រូវតែមានទីប្រក់ទី បាំងនឹងឯងចឹងគឺសមាធិគេណាសមាធិសមថៈហ្នឹងហ្នឹងឯងដូចជាវិមានប្រាសាទអញ្ចឹង ហ្នឹងបច្ច័យ4របស់ចិត្តហ្នឹងហើយរូបកាយឈឺមានថ្នាំកែរោគមានថ្នាំជាបាលចឹងទៅយ៉ាងណាមិញរោគផ្លូវចិត្តដោយអំណាចនៃកិលេសអនុស័យហ្នឹងមានវិបស្សនាញាណហើយនិងមគ្គញាណហ្នឹងហើយជាកិលេសភេសជ្ជៈហ្នឹងបើនិយាយពីបច្ច័យ4របស់ចិត្តវាមានអញ្ចឹងយ៉ាងដោយទៀនដោយសិលដោយ សម្បថៈវិបស្សនាអញ្ចឹង សភាពនៃចិត្តដែលមានសេចក្តីជ្រះថ្លាមានសេចក្តីសុខស្ងប់ហ្នឹងវាប្រសិជ្ជៈឆន្ទរាគៈពីបច្ច័យ4ហ្នឹងទៅអាហ្នឹងសម្រាប់តែរូបកាយទេចិត្តហ្នឹងគឺរីករាយជាមួយនឹងអារម្មណ៍ដែលជាសុខដោយពុទ្ធបរិស័ទយើងនឹកឃើញដល់បន់ទានអីចឹងទៅហ្នឹងឯងមានការបដិស្ថានពោធិព្រឹកចឹងទៅមានសំណួរទាំងកណាសំណួរ សាកសួរតកតងនឹងពោធិព្រឹកអីជាដើមហ្នឹងណាអញ្ចឹងគឺសភាពនៃសេចក្តីសុខដែលពុទ្ធបរិស័ទយើងក៏បី មានការបង្រួបបង្រួមអ្វីឲ្យល្មមសម្រាប់ចិត្ត ដែលអាចប្រព្រឹត្តទៅជាសេចក្តីសុខស្ងប់បានយើងមានការចេះដឹងហើយនឹងគ្រប់គ្រងថែរក្សាចិត្តនៅ ក្នុងអារម្មណ៍របស់ខ្លួន រហូតដល់ទៅព្រះអរិយបុគ្គលមានព្រះនិព្វានជាអារម្មណ៍ទៀតនឹងឯងបាននៅលោកកតរៈសពនឹងគឺជាសេចក្តីរបស់សេចក្តីសពរបស់ចិត្តនឹង ចឹងគឺយើងមិនហួងហែងអីច្រើនទេបោះអ្វីអ្វីក្នុងលោកនឹងត្រូវលះត្រូវដាក់ចោះបោះធ្ងន់អត្តប្រយោជន៍ត្រូវចោលដែលជាអារម្មណ៍ផ្សេងផ្សេងហ្នឹងនឹងឯងយើងបរិភោគចំណីអាហារយើងយើងដឹងហើយយើង ដឹងថាអានឹងវាផ្អូមអានឹងវាឈឺពោះអានឹងវាចំណៃតយ៉ាងនេះជានោះអីចឹងទៅយើងមិនចេះតែបរិភោគទេយ៉ាងណាមិញអារម្មណ៍ដែលនាំឲ្យកើតបាបកើតអកុសលអីអីហ្នឹងគឺត្រូវតែរៀបចំលះបង់នៅសភាពនៃអារម្មណ៍ហ្នឹងនឹងឯងគឺថាត្រូវដូរមនសិការៈពិចារណា ឲ្យមកជាអលោភៈវិញទៅឲ្យមកជាអតោសៈវិញទៅឲ្យមកជាអមោហៈវិញទៅអលោភៈទៅជាទៀនអីអីចឹងទៅណាចឹងគណៈការដែលប្រព្រឹត្តទៅមិនជាប់ចម្ពាក់នឹងក្នុងកុសលធម៌តតីតតី ហើយសមាធិទៅស្ងប់ រងាប់ទៅហើយអតោសៈហ្នឹងវាដូរពីការខឹងក្រោតអីហ្នឹងមកជាមេត្តាករណាទៅមានសិលទៅហើយអមោហៈហ្នឹងវាដូរពីការពង្វេងមិនដឹងសេចក្តីពិតមកជាការដឹងសេចក្តីពិតមកដល់អញ្ចឹងទៅគឺថាអារម្មណ៍ហ្នឹងបានទៅជាអារម្មណ៍នៃសេចក្តីសុខស្ងប់វិញហើយឬក៏ថាអាចដូរអារម្មណ៍ហ្នឹងចេញ ចឹងទៅកម្មយកនៅអារម្មណ៍ដែលជាគុណពុទ្ធគុណពធัวគុណប្រសង់អីវិញចឹងទៅក៏បានចឹងគឺថាមិនចេះតែកម្មយកនៅអារម្មណ៍ណាណាហើយឲ្យមានសេចក្តីទុកកង្វល់ជ្រុកងប់លិចចោះទៅទេព្រះអង្គទ្រង់សម្ដែងយតោយតោចបាបកាំងតតោតតោមនោនិវេរយេគឺថាកបីហាមខាត់ចេញ ចាកអំពីអារម្មណ៍ណាណាដែលវានាំឲ្យកើតបាបនឹងឯងគឺថាត្រូវហាមខាត់ចិត្តនឹងឲ្យចេញពីអារម្មណ៍នោះនោះនឹងឯងអារម្មណ៍ដែលវានាំឲ្យមានបាបយៈតោយៈតោចបាប្រកាំងនឹងអញ្ចឹងគឺថាតតោតតោមនោនិវេរយេត្រូវហាមខាត់ចិត្តឲ្យឲ្យចេញផុតពីអារម្មណ៍នោះនោះហ្នឹងហើយអញ្ចឹងគឺក្នុងការដែលយើងថែរក្សាចិត្តនឹង គឺគ្រប់គ្រងចិត្តទៅក្នុងអារម្មណ៍ហ្នឹងឲ្យអារម្មណ៍ហ្នឹងមានសេចក្តីសុខកើតឡើង ហើយ យើងយល់អំពីតម្លៃនៃសេចក្តី សុខប្រយោជន៍នៃសេចក្តី សុខស្ងប់ហ្នឹងមានមេត្តា បំណងប្រាថ្នាឲ្យគ្រប់គ្នាបានសេចក្តីសុខនឹងផង ព្រោះគ្រប់គ្នា មានសេចក្តី ទុកក្រៃលែងណាស់ហើយក្នុងវដ្តសង្សារហ្នឹង មិនមានអ្នកណាខ្វះខាតសេចក្តីទុកអីទេលើសលួនណាស់អញ្ចឹងគឺ ក្នុងចិត្តសន្តាននឹងសូមឲ្យគ្រប់គ្នាបាននៅសេចក្តីសុខយើងអាចធ្វើអីឲ្យគេបានសុខនិយាយអីឲ្យគេបានសុខបញ្ចេញពីចិត្តគំនិតគិតប្រកបដោយមេត្តាហ្នឹងអញ្ចឹងតទៅនឹងបានសូមអញ្ញាតពីគុណចាស់ឆ្លើយបញ្ហាហើយគោរពលោកគ្រូអាចារ្យអ្នកកម្មការពុទ្ធបរិស័ទទាំងអស់ អ្នកស្រុកអ្នកភូមិយើងនេះបណ្ណាទាំងអស់គ្នា នៅក្នុងណែឃុំអំពិលទឹកចឹងបណ្ណាភូមិណែស្ដីបន្លិចបណ្ណាស្ដីបន្លិចឃុំអំពិលទឹកស្រុកកំពង់តឡាចបណ្ណាកំពង់ឆ្នាំងនឹងឯងហើយត្រើយខាងនេះតលេហ្នឹងគឺថាចិត្តទៅខាង ណែផ្អាវអីអីចឹងទៅចឹងប៉ុន្តែប៉ុន្តែអត់មានផ្លូវដោយសារដល់ពេលទឹកឡើងទៅវាលិចច្រើនចឹងទៅហើយខ្ញុំណាធ្លាប់ចូលពីផ្អាវមកដល់ណែព្រៃគ្រីហ្នឹងញឹកញាប់ណាស់ច្រើនដងណាស់សឹងតែថា10ដងអីចឹងទៅហើយវត្តដុំនឹងព្រៃគ្រីអញ្ជើញត្បូងអីអីទាំងអស់ហ្នឹងគាត់ថាហ្នឹងណានៅចិត្តមាត់ទលេនឹងដែរតែទៅខាង ខាងខាងណាហ្នឹងកណាហ្នឹងឯងចឹងហើយឥឡូវអត់មានផ្លូវទៅទេត្រូវត្រឡប់ទៅឆ្លងសាឡាងវិញបណ្ណាហ្នឹងឯងហើយមិនអីទេមកបាញ់មិញហ្នឹង1គីឡូអីជាបន្តិចអីប៉ុណ្ណឹងទេពីពួងសាឡាងមកបណ្ណាបើដើរក៏ទៅដល់ដែរបណ្ណាហ្នឹងឯង តែដល់តែមានផ្លូវឡានមកឆ្លងទាំងឡានទាំងអីចឹងមកប៉ុន្តែហើយឧបាសកញៀនសកជាទាំងណែរស់នៅក្នុងភូមិស្ដីបន្លិចនេះក្នុងឃុំអំពិលទឹកស្រុកពងតឡាខេត្តពងឆ្នាំងសូមរៀបសួរលោកគ្រូទី1តើការចម្រើនមេត្តាភាវនាហ្នឹងសួរ ចំកន្លែងខ្ញុំមិនណាចិត្តទេចង់លើកយកមេត្តាភាវនាពីព្រោះធ្វើឲ្យពុទ្ធបរិស័ទយើងគ្រប់ព្រះអង្គគ្រប់គ្នាមានសេចក្តីសុខណាហ្នឹងឯងប្រាសចានៅអកុសលនិវរណៈហើយធ្វើឲ្យបញ្ញានឹងចម្រើនឡើង បានឆាប់រួចផុតចាកទុកណាព្រោះយើងខ្វះបញ្ញា យើងវាចេះតែវង្វេង ជឿទៅតាមកិលេសនឹងឯងទៅហើយចេះចេះទៀតចេះថាអានឹងវាត្រូវតែអញ្ចឹងទៀតទៅតាមសភាពនៃចិត្តដែលបង្វេកហ្នឹងវាសាងរឿងឲ្យស្រឡាញ់ទៅវាសាងរឿងឲ្យស្អប់ទៅវាសាងរឿងឲ្យកំណាញ់ទៅឲ្យចំណែនទៅឲ្យកើតទុកទៅឲ្យភ័យទៅហើយយើងស្មានតែមានរឿងចឹងមែនសម្រាប់ឲ្យយើងស្រឡាញ់ស្អប់កប់តោះភ័យព្រួយខ្លាចអីអីចឹងណាតែតាមពិត គឺអត់ទេអត់មានរឿងទាំងអស់ហ្នឹងទេរឿងក្រំតែចិត្តដែលប្រកបដោយកិលេសហ្នឹងវាគិតទៅចឹងទេតើតែជាមួយនឹងការពិតឲ្យតែមានបញ្ញាបានដឹងដែលការពិតនឹងជាបរមត្តការពិតនឹងជាអរិយសច្ចគឺថាអត់មាន ការពិតអីដែលនាំឲ្យស្រឡាញ់ស្អប់កប់តោះអត់មានការពិតអីដែលសម្រាប់ឲ្យភ័យខ្លាចឲ្យកំណាញ់ឲ្យចំណែនឲ្យព្រួយបារម្ភឲ្យកើតទុក្ខខ្វាយខ្វល់រវល់ក្នុងចិត្តនឹងដោយកង្វល់ឯណានេះមួយនោះទេគឺអត់មានឡើយចឹងបានថាយើងត្រូវតែពញាប់ពញាប់ដើម្បីអប់រំបញ្ញាឲ្យបានដឹងការពិតហ្នឹងយ៉ាងណាយ៉ាងណាគឺថាការពិតហ្នឹងនឹងប្រាប់យើង ឲ្យស្ងប់រងាប់ឲ្យលះបង់ហើយនឹងត្រេកអរចំពោះព្រះនិព្វាន ដែលមិនមាននៅសេចក្តីទុក្ខគឺឧបាទានខណ្ឌទុក្ខនឹងជាពិតប្រកបណាស់ដូច្នេះគឺការដែលពុទ្ធបរិស័ទយើងអប់រំចិត្តទៅដោយមេត្តានេះគឺជាគ្រឿងដែលសម្រាប់ឲ្យបញ្ញាចម្រើនឡើងចឹងព្រោះមេត្តាចិត្តស្ងប់រងាប់ បានកម្ចាត់និវរណៈអញ្ចឹងទៅគឺត្រូវគ្នាណាស់ជាមួយគ្នានឹងវិបស្សនាដែលបាន ដឹងចិត្តចេតសិករូបនឹងវាអត់មានចាត់ប្រកម្មយកមកធ្វើជាខ្លួនយើងឲ្យវាខុសអីពីអ្នកដតីនឹងចឹងទៅទេ វាចិត្តចេតសិករូបដូចគ្នាទាំងលោភៈ លោកភៈជាប់ជំពាក់ដូចតែគ្នាហ្នឹងមានលោកភៈឯណាខ្មែរចិនចាមវៀតណាមអាមេរិកកាំងបារាំងអីតោសៈខឹងហ្នឹងគឺខឹងអញ្ចឹងលក្ខណៈវាបន្ទុះនឹងអារម្មណ៍អញ្ចឹងមើលមើលមានខឹងឯណា ជាជាតិសាសអីណាអត់ទេគឺបរមត្តធម៌ នឹងឯងដល់យើងសិក្សាទៅបានឃើញលក្ខណៈនៃសភាវៈនឹងឯងគឺមិនមែនជាមនុស្សជាទេវតាអីទេគឺជាសភាវៈហ្នឹងលោភៈគឺលោភៈហ្នឹងទោសៈគឺទោសៈហ្នឹងមោហៈគឺមោហៈហ្នឹងមហាកុសលគឺមហាកុសលនឹងចឹងទៅចឹងព្រឹកទៅជាទានជាសិលនឹងចឹងទៅជាការជួយសង្គ្រោះអីអីទាំងអស់ដោយការអនុគ្រោះ គឺលក្ខណៈនៃបរមត្តធម៌នឹងអញ្ចឹងអត់អត់មែនជាជាតិសាសណាមនុស្សទេវតាណាទេមនុស្សទេវតាគ្រាន់តែសន្មត់ ទៅលើឧបាទានខណ្ឌនឹងតែប៉ុណ្ណឹងដល់ទៅបានអប់រំចម្រើន បញ្ញាបានចេះដឹងអញ្ចឹងទៅមេត្តាភាវនាដែលស្ងប់រងាប់នឹងបានជាបាតជាបតតឋានទាំងឲ្យបាន ត្រាស់ដឹងនៅអរិយសច្ចធัวឬក៏យើងមិនប្រើពាក្យត្រាស់ដឹងវាមានពាក្យជំនួសថាចាត់ធ្លុះអញ្ចឹងក៏បានដែរប្រែចេញពីបល័យមកថាបដិវេធញាណគឺបញ្ញាដែលចាត់ធ្លុះនៅទុកសមុទយៈនិរោធមគ្គអីហ្នឹងគឺទុកត្រូវកំណត់ដឹងសមុទយៈត្រូវលះបង់និរោធត្រូវជាច្បាស់មគ្គត្រូវអប់រំអីអីហ្នឹងគឺថាបញ្ញា បានកើតឡើងហ្នឹងគឺធ្វើកិច្ចទៅក្នុងអរិយសច្ចៈជាច្បាស់ចំពោះព្រះនិព្វាន មានព្រះនិព្វានជាអារម្មណ៍ហើយបានធ្វើកិច្ច3ទៀតជាមួយនឹងទុក្ខកំណត់ដឹងបានសមុទយៈលះបង់មគ្គនឹងមានការចម្រើននឹងគឺកិច្ចទៅ ក្នុងអរិយសច្ចៈអញ្ចឹងអានឹងហៅថាបដិវេធិញានឬការចាក់ធ្លុះនឹងឯងហើយមានបញ្ហាអីទៀត កាលណាបើមិនប្រកម្មបញ្ញខណ្ឌជាបច្ចុប្បន្ននឹងជាខ្លួនយើងទៅហើយនឹងតើយើងនឹងសង្ឃឹមត្រូវការប្រាថ្នាចងចិត្តទៅរកអនាគតអីនឹងយ៉ាងណាយ៉ាងណាយកមកឲ្យអ្នកណានឹងឯងបើបច្ចុប្បន្ននឹងវាអត់មានយើងស្រេចបាត់ទៅហើយនឹងហើយនឹងเตรียมទាអ្វីអ្វីពីអតីតៈនឹងយកមកឲ្យអ្នកណា បើបច្ចុប្បន្នហ្នឹងវាមានតែនាមរូបអញ្ចឹងដូច្នេះបញ្ញាដែលបានកំណត់ ដឹងនាមរូបហ្នឹងគឺបានលះកាត់នៅការកវាយកវល់ទៅដោយសពគ្រប់ទាំងអស់អត់មានត្រេកអររំជើបរំជួល កម្មហួងហែងនឹងយើងបានអីទេ ហើយក៏អត់មានទុកកវាយកវល់ថាយើងអត់អីដែរគឺវាមានតែនាមរូបកើតឡើង ហើយក៏រលត់ទៅដោយអត់មានទៀមទាអីពីលោកនេះទេអាហ្នឹងគឺការពិតដែលប្រកាសឡើងឲ្យស្ងប់រងាប់អញ្ចឹងគ្រប់ព្រះអង្គគ្រប់គ្នាគឺយ៉ាងនឹងឯងចឹងចូលដល់បញ្ញកម្មគឺវាអត់មាននៅប្រកម្មថាជាយើងអីទៀតទេចេះតែដូចថាជ្រៅទៅចាក់ ភ្លុះទៅចូលទៅកំណត់ដឹងការពិតហ្នឹងសទ្ធាហ្នឹងគឺថាមានការចម្រើនឡើងទៅតាមនឹងដែររហូតសោតាបត្តមៈសទ្ធានឹងឈ្មោះថាសទ្ធានុសារីឬក៏បញ្ញានឹងជាធម្មានុសារីហើយក៏បានរួចផុតដោយអំណាចសទ្ធានឹងហៅថាសទ្ធាវិមុតបើថារួចផុតដោយបញ្ញានឹងខ្លាំង គឺថាសទ្ធាក៏មានដែរប៉ុន្តែបញ្ញានឹងហៅថាបញ្ញាថឹកក្រាស់ខ្លាំងទៅដោយបញ្ញានឹងហៅថាទិដ្ឋិបត្តៈទៅនឹងឯងបានដល់ដោយទិដ្ឋិនឹងគឺជាទួសមាទិដ្ឋិបញ្ញាបើថាសទ្ធាថឹកក្រាស់ទៅដោយសទ្ធា ដែលមានការរួចផុតទៅដោយសទ្ធាអញ្ចឹងហៅថាសទ្ធាវិមុតនឹងឯងនឹងគឺដោយអំណាចនៃសទ្ធានិងបញ្ញា ពុទ្ធបរិស័ទគឺអំណត់ដឹងបានទៅតាមសភាពនៃសទ្ធាដែលចម្រើនឡើងជាមួយនឹងបញ្ញានឹងជឿថាអត់មានចាំបាច់ខ្វល់នឹងខ្លួនយើងគឺអាសភាពនៃការពិតដែលជាបរមត្តគ្រប់ព្រះអង្គគ្រប់គ្នាគង់នៅទីណាមុនទៅណាញាតិញោមជើញទៅណាមកណាអញ្ចឹងកាលដែលមិនតាន់បានចាក់ ធ្លុះស្រិបស្រិបស្រិបមកវានៅ ខ្វល់នឹងខ្លួនឯងតែដល់ទៅមានការចាក់ធ្លុះចូលមកអញ្ចឹងទៅគឺឃើញឃើញថាវាវាអត់មានអីដែលសម្រាប់ឲ្យខ្វល់សម្រាប់ឲ្យហួងហែងមែននឹងឯងសភាពនៃនាមរូបដែលមាននឹងចឹងគឺថាជាកម្រិតនៃបញ្ញា ដែលមានការចម្រើនឡើងចឹងពុទ្ធបរិស័ទរឹងរិតតែមានមេត្តាដែលជាវិហារធัวនឹងច្រើនទៅទៀត ប៉ុន្តែពីព្រោះដល់ទៅវាមិនបានហួងហែងចិត្តចេតសឹករូបនឹងថាជាខ្លួនឯងឲ្យវាខុសពីអ្នកដតីអីនឹងយ៉ាងណាអ្នកដតីមានអីបានអីក៏វាដូចតែយើងបាននឹងឯងពីព្រោះអីពីព្រោះវាចិត្តចេតសឹករូបនឹងណាវាមិនមែនដូចចកាយៈទិដ្ឋិប្រកម្មមមទៅ មានអ្នកខ្លាំងខ្លាទៅវាមានការបែងចែក ខ្លួនយើងហើយនឹងអ្នកដតីហ្នឹងគឺមានយើងមែនមានគេមែនអញ្ចឹងទៅ វាប្រជែងគ្នា រហូតដល់ទៅថាអាចសម្លាប់គេ ដើម្បីខ្លួនឯងរស់ក៏បានទេណាចូលក្នុងបញ្ចវេរីហើយអតនេទានអីអីទៅអញ្ចឹងទៅ គេຕົកគេលំបាកគេរហេមរហាមអីក៏ដោយហ្នឹងឯងដើម្បីឲ្យបានទ្របនឹងមកត្រូវវាយត្រូវអឺគម្រាមកំហែងឲ្យគេភ័យឲ្យគេស្លាប់អីយ៉ាងម៉េច ក៏បានដែរអានឹងគឺវាជារឿងបថុជនដែលក្រាស់ទៅដោយកិលេសហ្នឹងវាមានការបែងចែកអញនឹងវាខ្លាំងណាស់ប៉ុន្តែតាម ពិតមានមានខ្លួនឯងឯណាសូម្បីតែ អ្នកដែលប្រព្រឹត្តបាណារិបាតអតនេទានចោរកម្មអីហ្នឹងណា វាមានយកមកជា ខ្លួនឯងអ្នកបរិភោគអ្នកសែបសោយអីណាគឺថារូបជាធាតមិនដឹងដោយសាកសពអញ្ចឹង នឹងឯងហើយវាមានវេទនាសោយអារម្មណ៍នឹងមើលមើលមានអ្នកណាអ្នកបានអីវិញ្ញាណគឺដឹងនៅអារម្មណ៍មើលមើលមានអ្នកណាអ្នកបានអីនឹងឯងហើយយើងគិតថាយើងអត់ធ្វើទៀនទេព្រោះតែគិតអីតែអ្នកអតីគិតពីខ្លួនឯងអាហ្នឹងគឺយើងគិតពីខ្លួនយើងហើយយើងមិនគិតពីគេបានយើងអត់ធ្វើទៀនអត់ទំនុកបំរុងប្រសង់អីអីចឹងទៅនឹងឯងអាចអ្នកដែលមិនមានសទ្ធាមិនជ្រះថ្លាចាប់ ទោសអូសដំណើរណាប្រសង់ទ្រង់ប្រភ្នោះអីអីចឹងគឺអត់បានឃើញគុណរបស់ព្រះសង្ឃនឹងដល់ធំធេងក្រៃលែងគួរដល់ការបូជា ដោយសីលគុណសមាធិគុណបញ្ញាគុណទេរឿងទាំងអស់ហ្នឹងគឺវាជារឿងកិលេសដែលគិតថាខ្វល់អីជាមួយនឹងអ្នកដទៃ យើងអ្នករួយើងអ្នកបរិភោគទៅឆ្ងាញ់ទៅសបាយទៅ គឺបានន័យថាមិនគិតពីអ្នករតីគិតពីខ្លួនឯងឥឡូវឲ្យវាមានខ្លួនឯងជាអ្នកបរិភោគខ្សែផ្សោយទៅនឹងឯងចឹងវាវាអត់មានទេចឹងកូនចៅអីហ្នឹងថាអុយសបាយណាស់ទៅលេងឯនេះទៅលេងឯនោះអីហ្នឹងវាមានកូនចៅណាបានសបាយវេទនាកើតឡើងសោយអារម្មណ៍តួសបាយហ្នឹងគឺតួវេទនាតែប៉ុណ្្នឹងទេ នឹងឯងចឹងបាននៅវេទនានុបស្សនាទេប្រធានទៅបានបានបានយល់បានចាក់ធ្លុះទៅរលឹករឿយរឿយដូចជាលឺនេះអញ្ចឹងធម្មតាថាយើងលឺប៉ុន្តែដល់មានសតិប្រធានទៅចិត្តលឺឃើញទេសោតវិញ្ញាណធាតុនឹងធ្វើសវនកិច្ចដឹងសម្លេងហើយស្រេចមានយើងអ្នកបានលឺអីទៀតឃើញរូបអីចឹងមានតួយើងមកជាអ្នកឃើញណាបើចាក់ខវិញ្ញាណអត់កើតទេនឹងយើងឃើញស្អី ឃានណវិញ្ញាណដឹងក្លិនអីអីហ្នឹងធម្មតាយើងចង់បានតែក្លិនក្រអូបក្លិនជាទីត្រេកអរដោយសារអត់មានសតិប្បដ្ឋានទាំងដល់តែក្លិនស្អុយក្លិនអីទៅអាចតោមនោតោះចិត្តអីចឹងតែប៉ុន្តែតាមពិតណានៅពេលដែលដឹងក្លិនហ្នឹងមិនថាក្លិនអីជាក្លិនអីទេណាគួរសិក្សាណាស់ណា ពីព្រោះវាមានសភាវៈពិតមែនណាបើអត់មានមែនទេបានអីដឹងក្លិនមើលមើល សំខាន់ឲ្យតែយើងដឹងថារបស់ហ្នឹងវាមានមែនគេណាវាមានណាវាមានមែននៅសភាវៈហ្នឹងលក្ខណៈគឺដឹងក្លិនមែនណាឲ្យវាច្បាស់របស់ដែលមានហ្នឹងចាប់ឲ្យបាន ចាប់អារបស់ដែលមានហ្នឹងគឺវាមាន ការកើតឡើងហើយបានវាមានជាសភាវៈហ្នឹងជាផលនៃបច្ច័យហ្នឹងដល់ទៅរលឹកមើលទៅ សិក្សាទៅវាមានសភាវៈហ្នឹងវាជំនួសប្រគុណចាស់អត់ចាំបាច់ប្រគុណចាស់អ្នកដឹងក្លិននេះណា បកុលខេយនៈកិច្ចនឹងឲ្យខៀនវិញ្ញាណធ្វើកិច្ចដឹងក្លិននឹងគុណចាស់មានសតិប្បដ្ឋានមុនចេញពីលោកនឹងទៅកាន់ព្រះនិព្វានណាដោយកាយវិញ្ញាណអីចឹងធ្វើផោសនកិច្ចដឹងក្តៅបកុលឲ្យកាយវិញ្ញាណធ្វើផោសនកិច្ចដឹងក្តៅទៅគុណចាស់មាននៅក្នុងលោកកាយនឹងអ្នកដឹងក្តៅណាអានឹងដោយសតិណតិប្បដ្ឋានដែលមុនចេញពីលោកនឹងបាន ប៉ុណ្ណានឹងដល់ទៅការសោយអារម្មណ៍ជាសពអីហ្នឹងក៏អញ្ចឹងវិញ្ញាណដឹងអារម្មណ៍អីហ្នឹងរស់នៅសពថ្ងៃដោយសារវិញ្ញាណតើអបេតវិញ្ញាណណានិរតថាំងវៈកលឹងរាំងវិញ្ញាណប្រាស់ទៅដូចកត់អស់រូបប្រយោជន៍គ្មានអញ្ចឹងអង្គដែលលោកមានបញ្ញាមកគឺមិនមិនមិនងាយចិត្តតែស្ដាប់បានទេណាព្រះពុទ្ធអង្គទ្រង់ទៅជួយថែមើលដែលកើតតំបៅកើតអីណារឿងហ្នឹងគុណចាស់មើលមិនតន់ ចាស់ខ្លានៅ entry ព្រះអង្គអត់តន់សំដែងទៀតណារងចាំការដែលលោកនៅក្នុងភ្នោះលោកអាពាតមែនតែលោកមានសិលសំរាល់ថ្ងៃទៅឥន្ទ្រីចាស់ខ្លាព្រះអង្គទៅសម្ដែងអជារាំងវតយ៉ាងកាយោហ្នឹងហ្នឹងឯងតែកាលណា វិញ្ញាណនឹងទៅប្រះទៅ គឺមានអីទៀតអញ្ចឹងលោក បាន នៅប្រកម្មដ្ឋាន ដែលព្រះអង្គសម្ដែងអជារង្គវតិយ៉ាងកាយោកាយនេះមិននៅយូរប្រមាណហ្នឹងលោកបានរូបកម្មដ្ឋានហើយជាធាតមិនដឹងហ្នឹងហើយអាស្រ័យវត្ថុរូបវាមានវិញ្ញាណហើយវិញ្ញាណហ្នឹងមើលមើលតែប្រាស់ទៅ មានយើងនៅរស់អីណាដូច្នេះអាដែលនៅរស់ហ្នឹងវានៅវិញ្ញាណហ្នឹងទេតើលោកបានចាត់តានុបស្សនាទេពតាអត់មានប្រកម្មថាជាខ្លួនលោកនឹងសម្រេចព្រះអរហន្តទៅនឹងអញ្ចឹងបានថាយើងមិនគិតពីអ្នករតី ហ្នឹងឯងប្រព្រឹត្តបញ្ញវិរិយដោយប្រការផ្សេងផ្សេងអញ្ចឹងប៉ុន្តែយើង យើងដឹងថាយើងគិតពីខ្លួនយើងណាបើយើងគិត ពីខ្លួនឯងអ្នកណាគិតឲ្យអានឹងគឺធម្មតាធម្មតា តែដល់ទៅអប់រំបញ្ញាគឺវាអត់មាន ខ្លួនយើងណាវាអត់មានខ្លួនយើងដែលសម្រាប់ឲ្យយើងគិតរហូតដល់ទៅ សម្លាប់គេទៅគេស្លាប់ក៏ស្លាប់តែឲ្យតែយើងរស់វាវាអត់មាន វាអត់មានការប្រព្រឹត្តទៅអញ្ចឹង ប៉ុន្តែទៅ ជាមានមេត្តាចម្រើនឡើងវិញព្រោះណា ដូច សំណួរសាកសួរថា នៅក្នុងអរក្ខកម្មដ្ឋាននឹងឯងតើបានផលបុណ្យអានិសង្ឃដូចម្ដេចនឹងពីព្រោះមាន ពាក្យអ្នកខ្លះពោលថាប្រយ័ត្នបែកកម្មដ្ឋានទៅជាស្គួតវង្វេងតើពាក្យនេះពិតមែនឬក៏ស្គួតវង្វេងមែនឬទេគឺកម្មដ្ឋាននេះក៏ណាជាការអប់រំចិត្ត ឲ្យប្រព្រឹត្តទៅបាននៅសេចក្តីសុខស្ងប់កូនណាអញ្ចឹងគឺថាកំចាត់បងនៅធัวឈួតធัวវង្វេងដែលជាលោភៈទោសៈមោហៈនឹងឯងបើដូចជាលោភៈអានឹងបានវាធัวឈួតដែលហៅថាកាមមត្តកោហើយទោសៈហ្នឹងកោធម្មត្តកោមោហៈហ្នឹងមោហមត្តកោទិដ្ឋិហ្នឹងទិដ្ឋមត្តកោ នៅក្នុង ព្រះអត្តកថា ជាដកលោកបញ្យលពីឈួត8ប្រការប៉ុណ្ណាមានឈួតដែលបំរើប្រមាថឈួតដោយសារអមនុស្សចូលឈួតដោយសុរា ហើយនឹងដោយការវិន័យឃើញណាហើយឈួតដោយកម្រើកប្រមាថអានឹងវារោគបតមត្តកោទៅហើយឈួតដោយសារ ការដែលមានអមនុស្សចូលមកអញ្ចឹងទៅហៅថាយៈខមមត្តកោទៅនឹងឯងហើយឈួតទៅដោយសូរាហៅថាសុរមមត្តកោទៅ ហើយឈួតទៅដោយ ការវិនិច្ឆ័យដោយបដាចារាអីអញ្ចឹងអានឹងហៅថាភយសនមមត្តកោទៅអានឹងវាអញ្ចឹងដូចជាយើងខឹងអីអីហ្នឹងមើលមើលយើងមិនចាប់ចូលថាជាអ្នកវិកលចរិតអីទេក៏ប៉ុន្តែ វាមានលក្ខណៈទៅអញ្ចឹងណាទាំងទៅអញ្ចឹងតាមធម្មតាយើងមិនបានគិតថាទៅបៀតបៀនអីអ្នកដទៃទេវាអត់បានប្រយោជន៍អីខ្លួនឯងវាមានតែមេត្តាករុណាអាណិតគ្នាអញ្ចឹងទៅតែដល់ទៅពេលទោសៈកើតឡើងវាហ៊ានតែទាំងវាហ៊ានទៅទាំងអស់នឹងឯងធ្វើយ៉ាងម៉េចឲ្យគេលំបាកធ្វើយ៉ាងម៉េចគេកើតទុក្ខ អីអីចឹងទៅឲ្យគេវិន័យវិន័យអីចឹងរហូតដល់ទៅ កាប់សម្លាប់អីណាយណីអីមើលណាសំបីតែភរិយាស្វាមី ដែលថា ស្រឡាញ់គ្នាក៏ស្រឡាញ់ណាស់ហើយដល់ទៅពេលមានរឿងខឹងមើលកាប់នឹងកាប់ខ្នាញ់ហ្មងច្រាំដៃគ្នាដាច់ប្រមាណចំណាប់កាត់កកទៀតចឹងទៅវាមានរឿងចឹងហើយមិនថាឈួតមិនចឹងអាហ្នឹងឯងកោធំមត្តកោណា គឺវានឹកឃើញថាត្រូវតែធ្វើអញ្ចឹងអញ្ចឹងអាហ្នឹងឯងបានព្រះអង្គត្រាស់ថាសេចក្តីក្រោតហ្នឹងមានឫសជាពឹសវាមានចុងផ្អែមចុងផ្អែមហ្នឹងវាត្រង់ដែលថា បានធ្វើតាមអំណាចនៃសេចក្តីក្រោតទៅវាវាសบายចិត្តថាអញបានជោគជ័យហើយអញឈ្នះហើយអញធ្វើបានហើយប៉ុន្តែនេះឫសជាពឹសគេណាឫសគល់ជាពឹសទីបំផុតគឺថាបានដល់នៅក្តីក្តៅក្រហាយស្ដាយក្រោយជាប់ ពន្ធនាគារអីអីចឹងទៅហើយបាបកម្មពីវិរិយទៅវែងឆ្ងាយទៀតនឹងឯងចឹងគឺថាមិនក្រោតល្អណានឹងឯងមិនក្រោតល្អហើយយើងធ្វើម៉េចថាកុំឲ្យក្រោតទៅតែយើងរៀនអប់រំចម្រើនមេត្តាហ្នឹងវាដូចជាថាយើងដឹងថាផ្ទះហ្នឹងវាអាចឆេះយ៉ាងណាយ៉ាងណាអញ្ចឹងក៏យើងប្រយ័ត្នប្រយែងទៅ ហើយមានទឹកមានអីថាទឹកពេងក៏ពេងទៅ ឬក៏នៅភ្នំពេញអីក៏អាចមាន ទឹកសម្រាប់បាញ់អីអីចឹងទៅអាហ្នឹងវាការពារអញ្ចឹងតាមរថយន្តអីវាមានអាពងបាញ់ដូចផ្សែងយ៉ាងថ្នាំសម្រាប់ពន្លត់ភ្លើងអីអីហ្នឹងដាក់ឡានដាក់អីចឹងទៅវាមានអញ្ចឹងអាហ្នឹងគឺយើង ការពារអញ្ចឹងណារួចទៅវាយើងគិតថាឥឡូវធូធាក្រន់ណារើផ្ទះស្បូវធ្វើផ្ទះថ្មហ្មងណា នឹងឯងរៀបអិតចឹងទៅវាមិនឆាប់ ងាយអីនឹងឆាបឆេះអីចឹងទៅទេអាហ្នឹងនេះខ្ញុំណាគ្រាន់តែលើក ទេហោអំពីរឿងមេត្តាចិត្តហ្នឹងគឺចឹងឯងចឹងក្នុងការដែលយើងអប់រំចម្រើនមេត្តាហ្នឹងគឺដូចជាទឹកអញ្ចឹងគឺមាន ការប្រតិបត្តិយកទឹកទៅលួចភ្លើងកុំឲ្យបប្រតិបត្តិយកភ្លើងទៅលួចភ្លើងហ្នឹងឯងគឺយើងយកទឹកទៅលួចភ្លើង បានវារលួចហ្នឹងឯងហើយបានប្រយោជន៍ទាំងអស់គ្នា ហ្នឹងហើយអញ្ចឹងគឺយើងអប់រំចម្រើនមេត្តាហ្នឹងមិនមែនទៅធ្វើម៉េចឲ្យយើងសង្ស័យថាក្រែងលោវាឈួតវាអីទៅឯណា យើងត្រូវដឹងថាមេត្តាហ្នឹងស្អីមេត្តាចិត្តហ្នឹងគឺវាផ្ដើមឡើង ដោយ ដោយការឃើញថាគ្រប់គ្នាចង់បានសុខ នឹងឯងហើយមានសេចក្តីទុកក្នុងវត្តសង្សារលើសលប់ហើយគ្មាននរណាមួយខ្វះខាតសេចក្តីទុកសម្រាប់ឲ្យយើងគិតថាឲ្យគេទុកឲ្យគេលំបាកឲ្យគេធ្លាក់នរកប្រែទៀតទៅអីចឹងទៅត្រេកអរនឹងគេទុកលំបាកអីទេពីព្រោះ ម្នាក់ម្នាក់សន្សំទឹកភ្នែកក្នុងសង្សារវត្តមកវាច្រើនជាងទឹក មហាសមុទ្រទៅទៀតកើតទុកយំយេកស្រែកទួញហើយអានឹងថាទឹកភ្នែកគ្រាន់តែយំឈាមតែចេញពីកកនេះដែលត្រូវគេ សម្លាប់កាត់កនេះក្នុងជាតិកំណើតណាមួយនេះសន្សំ ទៅគឺវាច្រើនជាងទឹកសមុទ្រនឹងទៅទៀតនឹងព្រះពុទ្ធព្រះអង្គទ្រង់សម្ដែងអញ្ចឹងទៅយើងគិតឲ្យនរណាកើតទុករឿងអីទៀត រឿងដែលយើងតោះចិត្តវាតែមានប៉ុន្តែមកពីវាមានលោភៈទោសៈមោហៈក្នុងអ្នកដតីនឹងឯង បានជាវត្តសង្សារវាវែងឆ្ងាយមកហើយមិនមែនអ្នកដតីណាយើងក៏វែងមកដែរតើដោយសារតែលោភៈទុសៈមោហៈនឹងឯងដូចគ្នាអញ្ចឹងយើងមានតែការជួយគ្នាតែប៉ុណ្្នឹងទេអញ្ចឹងពីព្រោះលោភៈទុសៈមោហៈនឹងមាននរណាធ្វើឲ្យខ្លួនឯងយើងក៏មិនបានធ្វើឲ្យខ្លួនឯងហើយក៏មិនបានធ្វើឲ្យអ្នកដតីអ្នកដតីក៏មិនបានធ្វើលោភៈទុសៈមោហៈនឹងឲ្យយើងនេះឯងដែលជាការពិចារណា សម្រាប់ជាបតតឋាននៃមេត្តាធ្វើឲ្យមនុស្សសត្វទាំងអស់ទៅជា ជាអារម្មណ៍ដែលដែលនាំឲ្យមានមេត្តា ហៅថាមេត្តានិមិត្តគ្រឿងសម្គាល់ដែលសម្រាប់ឲ្យយើង មានមេត្តាវាតល់តែយើងមានបតតឋានហ្នឹងគ្រប់គ្នាត្រូវការសេចក្តីសុខហើយដូចតែយើងចឹងដែរមាន មានមានការយកខ្លួនឯងជាឧបមាហៅថាអត្តានังឧបមាកັດថ្វានឹងថែមទៀតនឹងឯងប្រៀបធៀបចឹងទៅ ចិត្តយើងចិត្តគេនឹងឯងយើងនិយាយឲ្យអស់ទៅថា ថ្លើមយើងថ្លើមគេទ្រូងយើងទ្រូងគេអីចឹងណាគឺចង់បញ្ជាក់ក្នុងន័យថាអត្តាណੰងឧបមាកត្វានឹងគឺមានខ្លួនឯងជាគ្រឿងប្រៀបធៀបយើងស្រឡាញ់បងប្អូនកូនចៅយើង នឹងឯងអញ្ចឹងគឺថាកូនចៅអ្នករតីហ្នឹងយើងកុំចិត្តទៅគិតទៅតាមចិត្តដែលយើងមិនស្រឡាញ់យើងមិនចូលចិត្តនោះអាហ្នឹងវាអញ្ចឹងឯងសម្រាប់អ្នករតីប៉ុន្តែយើងមើលមើលយើងស្រឡាញ់កូនយើងប៉ុណ្ណាយើងគ្រប់គ្រងយើងថែរក្សាកូនយើងប៉ុណ្ណាឬក៏បងប្អូនឬក៏ឪពុកម្ដាយយើងនឹងឯងចឹង អ្នកណាអ្នកណាមកស្រឡាញ់ក្រុមញាតិរបស់យើងយើងស្រឡាញ់ទាំងអ្នកនោះទៅទៀតណោះអានឹងយើងគ្រប់គ្រងដល់ប៉ុណ្ណឹងអ្នកដតីក៏ដូចគ្នាទាំងមិនម៉ែឪយើងក៏ប៉ុន្តែម៉ែឪអ្នកដតីយើងយល់យល់ចិត្តសន្តានអ្នកដតីមិនមែនកូនយើងប៉ុន្តែកូនអ្នកដតីនឹងឯងគឺថាយើងយល់ទាំងយល់ចិត្តសន្តានទាំង ណាមើលដូចរូបនៅនេប៉ាល់ចឹងគាត់ណាបាក់ផ្ទះបាក់សំបែងអស់ហើយភ័យនឹងបាត់កូនតូចមួយហ្នឹងអាយុទៅតែ4ខែហើយគេរੂឃើញចឹងរੂឃើញកូនហ្នឹងរੂចេញអំពីអាគំនួបាក់បែកចេញមកហើយអត់មានប៉ះពាល់របួសអីទាំងអស់នៅមុខប្រឡាក់សិទ្ធិដីសមួញហើយអ្នកដែលរੂឃើញគេចាប់លើកឡើងថាញញឹមចឹងញញឹម ហើយមកម្ដាយទទួលយកហ្នឹងទៅហើយម្ដាយហ្នឹងក៏ញញឹមសើចតាមកូនហ្នឹងទៅហើយមើលទោះជាត្រូវវិន័យផ្ទះសម្បែងទ្រព្យសម្បត្តិអីអស់នៅនៅសើចបានដោយសារអជាមួយនឹងការដែលបានកូនហ្នឹងអាហ្នឹងគ្រាន់តែយើងលើកសភាពនឹងមកយើងនឹក នឹងនឹកអសោចិត្តអាណិតម៉ែណាគឺគឺថាអស់អីអស់ទៅឲ្យតែកូនបាននៅតែអន្សុកចិត្តថាទៅជួយចាប់លើកូនឡើងឆ្កែខំជើងខ្លួនឯងក៏ខំទៅអីអីចឹងទៅហើយម៉ែ ឈឺដាក់សរោមចិត្តស្លាប់ហើយនឹងក៏នៅតែឲ្យកូនតូចបៅអីអីចឹងទៅហើយដឹកអីវ៉ៃវ៉ាន់កាត់ភ្លៀងកាត់ខ្យល់ដើម្បីចិញ្ចឹមកូនអីអីទាំងអស់ហ្នឹងអាហ្នឹងខ្ញុំណាគ្រាន់តែលើកឲ្យឃើញថាវាមិនមែនកូនយើងប៉ុន្តែកូនអ្នករតីហើយយើងមើលសភាពទាំងអស់ហ្នឹងគឺថាកាលណាបើយើងកម្មយក សេចក្តីទាំងអស់នេះបានមកគឺវាជាបតតថានាំឲ្យមានមេត្តាហើយគឺបានន័យថាមិនមិនមានចិត្តដើម្បីនឹងឲ្យនរណាកើតទុកគឺនឹកឃើញដល់អ្នកតន្ត្រីកើតទុកគឺអាណិតហ្មងទាំងអាណិតមានបំណងចង់ឲ្យគេបាននៅទីពឹងឲ្យឲ្យរួចផុតចាកទុកអញ្ចឹងដល់ទៅអ្នកតន្ត្រីនឹងឯង សុខសบายជានីធម្មតាអញ្ចឹងទៅក៏ជាអារម្មណ៍នៃសេចក្តីស្រឡាញ់គឺថាមេត្តាហ្នឹងមានសត្វដែលជាទីស្រឡាញ់ហ្នឹងជាអារម្មណ៍ទៀតស្រឡាញ់ដោយមេត្តាហ្នឹងគឺមិនមែនយើងចេះតែបង្ខំឲ្យស្រឡាញ់ទៅកើតទេបើមេត្តាអត់កើតទេនោះគឺណាប៉ុន្តែដល់តែមេត្តាកើតឡើងយើងយើងគិតថាកុំឲ្យស្រឡាញ់ ក៏អត់បានពីព្រោះតាមពិតវាគ្មានយើងអីណាអីណីអីទៀតទេ វានៅលើតែចិត្តហ្នឹង ដែលចិត្តវាលោភៈវាស្រឡាញ់តាមលោភៈទៅនឹងឯងដល់ចិត្តវាដូរមកខឹងវាស្អប់ តាមខឹងទៅ ហើយដល់ទៅជាមួយកូនចៅមេដាបិតាវាមានមេត្តាក៏ស្រឡាញ់គោរពរាប់អាន សង្គ្រោះទៅតាមមេត្តាទៅ វាមានយើងអីណាទៀតអញ្ចឹងបានត្រូវអប់រំ អប់រំឲ្យមេត្តានឹងវាកើតឡើងតែមេត្តានឹងកើតឡើងគឺថាវាវាមានអ្នកដែលឲ្យយើងស្រឡាញ់អញ្ចឹងហ្មងទាំងយើងមិនអាចថាស្រឡាញ់កើតទេមិនកើតទេអានឹងដោយសារមេត្តាវាអត់តាន់កើតហ្នឹងឯងអញ្ចឹងយើងយើងកុំទៅវិនិច្ឆ័យអីមុន ត្រង់ដែលថាសភាពនៃចិត្ត មេត្តានឹងកើតឡើងយ៉ាងណា យើងនឹងដឹងនៅពេលនឹងឯងហើយវាអត់មានរឿងអីដែលសម្រាប់ថាឲ្យយើងទៅបែកកម្មដ្ឋានឈួតអីណាពីព្រោះមេត្តានោះវាមានសត្វជាទីស្រឡាញ់នឹងមកជាអារម្មណ៍វាអត់មានអារម្មណ៍អីដែលសម្រាប់ឲ្យយើងភ័យខ្លាចអីទៅទេហើយសត្វដែលជាទីស្រឡាញ់ហ្នឹងមិនមែនយើងចិត្តនឹកសម័យណាណីទេអ្នកដែលនៅជុំវិញខ្លួនយើងហ្នឹងហើយមិនមែនតល់តែពេលណាយើងទៅអង្គុយចម្រើនមេត្តាហ្នឹងឯណាគឺនៅពេលដែលយើងរស់នៅជាប្រកដី អប់រំមេត្តាចិត្តនឹងដល់ទៅពេលយើងមានសេចក្តីស្ងប់ស្ងាត់ស្វែងគុំព្រះអីចឹងទៅ មេត្តានឹងក៏ក៏មានការអប់រំទៅតាមគ្រប់អរិយាបថនឹងចឹងទៅហើយដែលនឹងអាចទៅជាឧបចារៈសមាធិ ឬក៏អបណាសមាធិអីក៏ស្ថិតនៅក្នុងអេរិយាបថអង្គុយក៏អង្គុយទៅប៉ុន្តែប្រកដីនៃមេត្តាហ្នឹងគឺគ្រប់ពេលវេលាទាំងអស់ពីព្រោះអីពីព្រោះមេត្តា មាន មានសត្វថ្វាប់បញ្ញត្តិហ្នឹងមកជាអារម្មណ៍គឺសត្វលោកហ្នឹងណានឹងឯងគ្រាន់តែថាសត្វលោកហ្នឹងគឺមានសភាពឲ្យស្រឡាញ់ជាអារម្មណ៍នៃមេត្តាហើយមិនបានទៅជាមានសភាពឲ្យស្រឡាញ់ថាមកពីមេត្តានឹងបានអប់រំ ហើយមិនបានមេត្តានឹងអប់រំចម្រើនឡើងថាមកពីមានបតតថា នៅបតតថានឹងស្អីថាមកពីធ្វើទុកក្នុងចិត្តទៅលើ មេត្តានិមិត្តហើយចុះមេត្តានិមិត្តនឹងស្អីគឺថាសត្វទាំងឡាយគួរឲ្យស្រឡាញ់អញ្ចឹងហ្មងចឹង ប៉ុណ្ណាក្រំតែថាយើងមិនបានធ្វើទុកក្នុង ចិត្តឲ្យត្រឹមត្រូវទៅក្នុងអារម្មណ៍បញ្ញត្តិហ្នឹងតែកាលណាធ្វើទុកក្នុងចិត្តឲ្យបានត្រឹមត្រូវគឺវានៅត្រង់ដែលថាគ្រប់គ្នាខ្លាចទុកដូចយើងដែរចង់បានសុខចង់បានប្រសើរចង់បានក្រំបើដូចយើងដែរនឹងឯងហើយបើថាយើង ទៅតោះជាមួយនឹងអំពើប្រព្រឹត្តបាបអកុសលអីនឹងយ៉ាងណាអានឹងយើងធ្វើទុកក្នុងចិត្តឲ្យបានត្រឹមត្រូវទៀត គឺលោភៈទោសៈមោហៈជាអកុសលមូល គឺអត់មានអ្នកណាធ្វើអកុសលមូលនឹងឲ្យខ្លួនឯងទេឲ្យវាច្បាស់លាស់អញ្ចឹងបានយើង វាអត់ប្រកាន់ទៅក្នុងអកុសលកម្មដែលអ្នកដតីនឹងបានធ្វើហ្នឹងណាយើងគ្រាន់តែសន្មតថាអ្នកដតីធ្វើអកុសលកម្មហ្នឹងក៏ប៉ុន្តែ គឺវាអត់មានទិដ្ឋិចូលមកជ្រោមជ្រែងអាការខឹងក្រោតអាការតោះហ្នឹង ដើម្បីថាអ្នករតីនឹងធ្វើនៅអំពើនឹងដែលมันអាចឲ្យយើងមិនខឹងបានយើងត្រូវតែខឹងអញ្ចឹងអានឹងគឺដោយសារវាមានទិដ្ឋិចូលមកគ្រប់គ្រងអាតោសៈនឹង ធ្វើឲ្យយើងប្រកាន់តែមានអ្នករតីអ្នកធ្វើនៅអំពើនឹងតែដល់ទៅយើងអប់រំចម្រើនសតិប្បដ្ឋានវិបស្សនា យើង បានដឹងថាអកុសលកម្មវាអាស្រ័យអកុសលមូលនឹងឯងអលោភៈអតោសៈអមោហៈនាំឲ្យមានកុសលកម្ម នឹងឯងហើយដល់តែលោភៈមូលតោសៈមូលមោហៈមូលវានាំឲ្យធ្វើ នៅអកុសលកម្មចឹងណាដោយសារលោភៈទសៈមោហៈវាប្រព្រឹត្តអកុសលហើយប្រព្រឹត្តបាបហើយបើអលោភៈអតោសៈអមោហៈយើងស្ដាប់បានហើយណាអអអហ្នឹងគឺវាមិនលោភមិនខឹងមិនវែកហ្នឹងអាហ្នឹងនាំឲ្យធ្វើទានរក្សាសិលហ្នឹងវាមានមូលអញ្ចឹងណានឹងឯងកាលណាបើយើងអប់រំចម្រើនទៅឋានបាសនា យើងមិនបានឃើញថាណានាជាអ្នកធ្វើកម្មទេគ្រាន់តែយើងនិយាយសន្មត់គ្នាទេ តែកម្មកើតឡើងពីមូលហ្នឹង នឹងឯងដែលព្រះសោតា បានលោកជាច្បាស់នៅ ក្នុងមូលនៃកម្មនឹងអញ្ចឹងកាលណាបើពុទ្ធបរិស័ទយើង បានចេះដឹង ផ្នែកខាងវត្តដាក់សង្សារវត្តមួយអង្គមួយអង្គម្នាក់ម្នាក់រៀងរៀង ខ្លួនអញ្ចឹងទៅគឺវាអត់មានអតិថិមាននេះអីនឹងដែលមកជ្រោមជ្រែងឲ្យកិលេសការស្រឡាញ់ស្អប់កប់តោះអីទាំងអស់នឹងចម្រើនឡើងទេ នឹងឯងស្ទេបឋាននឹងបានកាប់ឆ្ការកំចាត់បងនៅតណ្ហាមាននេះទិដ្ឋិកំណត់ទៅលើឧបាទានខណ្ឌសុទ្ធចឹងទៅចឹងទានសិលភាវនាចម្រើនលូតលាស់ហើយនៅពេលដែលមានបញ្ញត្តិមកជាអារម្មណ៍មានបុគ្គលនេះបុគ្គលនោះមកជាអារម្មណ៍ទៅទៅជាការឲ្យទានចឹងទៅពីព្រោះអីពីព្រោះបើយើងមិនឲ្យទេរបស់យើងនឹងក៏ វាគ្រាន់តែថាយើងទុកដាក់ទៅក្នុងធនាគារទៅ ក្នុងទូទៅហើយហួងហែងថារបស់យើងរបស់យើងតែប៉ុណ្្នឹងទៅនឹងឯងព្រោះយើងបរិភោគប្រើប្រាស់មានបបោពោពេហើយនឹងឯងហើយយើងមិនបរិភោគអីណាអស់នៅក្នុងទូនៅ ក្នុងឃ្លាំងនៅធនាគារអីអីចឹងហើយ ក្រំតែថាយើងប្រព្រឹត្តទៅក្នុងការឲ្យដល់អ្នកដតីចឹងទៅអានឹងគឺសភាពនៃចិត្តវាកើតឡើងអញ្ចឹងប៉ុណ្ណានឹងឯងហើយទោះជាឲ្យទៅបណ្ណាបណ្ណាក៏ដូចជានៅក្នុងធនាគារដដែលនោះគ្រាន់តែធនាគារបន់ម្ដងនឹងឯងវាដូរពីធនាគារដែលយើងទុកដាក់ផ្ញើប្រាក់ឬក៏ទុកក្នុង ទូក្នុងកន្លែងណាណាផ្ទះសម្បែងអីចឹងឥឡូវវាដូរមកជាធនាគារបនចឹងទៅ សំទៅជាអភិញ្ញាបារមីសំទៅជាឧបនិស្ស័យហៅថាទេអនុបនិស្ស័យសីលោបនិស្ស័យដែលអាចឲ្យសម្រេចនៅមគ្គ3ខាងក្រោមបានសោតាបត្តមគ្គ សោតាបត្តផលទីសកតិគិមិសកតិគិមិផលអនាគិមិអនាគិមិផលនឹងនៅក្នុងអត្តកថាឧទានសោតទាំងសង្យុត្តនិកាយខណ្ឌវេរវៈនឹងហើយបើភាវនុបនិស័យឲ្យសម្រេចនៅ អរហត្តមគ្គអរហត្តផលហ្នឹងរឿងឧបនិស្ស័យហ្នឹងអញ្ចឹងឯងប៉ុន្តែ យើងមិនចិត្តតែប្រខិតប្រខំអីដើម្បីថាឲ្យអ្នកណាចិត្តតែធ្វើទេអត់នោះទៅតលតែអប់រំចម្រើននៅសតិប្បដ្ឋានវិបស្សនាដែលយើងបានមកជួបនឹងពុទ្ធសាសនានេះការឲ្យទានក៏ប្រព្រឹត្តទៅរកមគ្គផលរក្សាសិលក៏ប្រព្រឹត្តទៅរកមគ្គផលភាវនាសមថកម្មដ្ឋានក៏ប្រព្រឹត្តទៅរកមគ្គផល ដោយការទំនុកបំរុងពីសតិប្បដ្ឋានវិបស្សនានឹងឯងពីព្រោះ វាជាចិត្តចេតសិករូបតែប៉ុណ្្នឹងទេតែជាជីវិតរបស់យើងហ្នឹងនឹងឯងបរិភោគប្រើប្រាស់អីទៅនឹងយ៉ាងណាក៏វាគ្មានខ្លួនយើងឯណាពិតប្រកបមែនទេមកជាអ្នក បរិភោគប្រើប្រាស់ទេនឹងឯងចឹងអញ្ចឹងគឺថា អាចនឹង សបាយចិត្តដោយការធ្វើទានហើយសបាយចិត្តនឹងរក្សាសិលហើយអញ្ចឹងទៅក៏រស់នៅដោយសេចក្តីសបាយរស់នៅដោយសេចក្តីសុខក្នុងអំពើដែលធ្វើនឹងទៅវិញទៅ បើមិនបានធ្វើទេក៏មិនមានអារម្មណ៍អីដើម្បីឲ្យសុខស្ងប់ឲ្យបាននៅទីពឹងដែរវាតល់តែថាបានធ្វើហើយទេនឹងសិលនឹងចឹងទៅទៅជាចាគានុសតិទៅ ទៅជាសីលានុសតិទៅហើយក៏មានបៃតេបាមកជៈនៅដោយប្រកម្មដ្ឋានឬក៏អបរា បរៈចេតនាត្រេកអរតាមក្រោយចឹងទៅហើយមានសេចក្តីសុខនៅក្នុងជីវិតនឹងបើយើងអត់មានសេចក្តីល្អ ដែលសម្រាប់ឲ្យយើងនឹករលឹកផងតើយើងមានសេចក្តីសុខឯណាមានតែមួម៉ៅដៅកាហាយនិងអំពើខុសស្គមឆ្គងដោយប្រការផ្សេងផ្សេងអញ្ចឹងគឺពុទ្ធបរិស័ទយើងស្វែងរកនៅទីពឹងហ្នឹងគឺអារម្មណ៍ណាដែលនាំឲ្យមានសេចក្តីសុខនឹងឯងហើយការអប់រំចម្រើននៅមេត្តានេះ គឺកំចាត់បងនៅការហឹងស្អប់អីទាំងអស់ហ្នឹងគឺលំបាកហើយបាបទៀតឥតប្រយោជន៍ទាំងគណានឹងឯងហើយចូលទៅ ក្នុងកោធម្មតកោឈួតព្រោះក្រោតនឹងទៅទៀតអញ្ចឹងដូច្នេះការដែលមិនខឹងក្រោតល្អជាងហើយការដែលមិនខឹងក្រោតនឹងវាមិនមែនចេះតែយើងមិនខឹងមិនក្រោតអីទៅបានឯណា បើយើងមិនបានអប់រំទេ នឹងឯងអាបំណងប្រាថ្នាដែលត្រូវការអារម្មណ៍ឲ្យជាទីត្រេកអរជាទីពេញចិត្តហ្នឹងវាញុះញង់ឲ្យឆ្អើលសេចក្តីក្រោតហ្នឹងឲ្យកើតឡើងនៅពេលណាដែលមិនបានដូចចិត្តហើយក៏គិតថាអ្នកដតីបានយើងអត់បានអីអីទាំងអស់ហ្នឹងអញ្ចឹងទៅតែដល់ទៅកំចាត់បងមនុស្សសត្វបកុលចេញពីចិត្តចិត្តដែលវាប្រកបទៅដោយមោហៈហ្នឹងវង្វេងប្រកាន់មនុស្សសត្វបកុលគឺថាកំចាត់បងបានទៅវានៅសល់តែចិត្តចេតសិករូ រូបយើងនឹងក៏ប៉ុណ្ណឹងហើយអ្នកដតីនឹងក៏តែអញ្ចឹងអ្នកដតីបានក៏តែចិត្តចេតសឹករូបក៏ដូចជាយើងបានអញ្ចឹងបើយើងមិនប្រកាន់ចិត្តចេតសឹករូបនេះថាយើងទេមើលមើលវាមានខុសអីគ្នាអញ្ចឹងគឺថាវាមានភាពទលំទលាយទៅដើម្បីថាបានអ្នកដតីនឹងឯងមានសេចក្តីសុខហើយក៏មានចាំបាច់យើងបានអីទៀតវាមិនចេះតែមកកំត្រួចិត្តជារសឹករូបនឹង ដើម្បីថាឲ្យខ្លួនយើងនឹងមានបានអីទៅបណ្ណានោះទេពីព្រោះមកសង្សារវត្តហើយដោយសារយើងអត់ដឹងនោះវាចិត្តតាមទំនុកបំរុងចិត្តចេតសិករូបនឹងកាយប្រកាន់យើងទៅតែឆ្លោះប្រកាយតោះតេងនឹងអ្នកអតីវាយតបចង់ឈ្នះចង់អីហ្នឹងដល់តែយើងបានមកដឹងថាតាមពិតចិត្តចេតសិករូបសោះអត់គូអីដើម្បីនឹងចេះតែតាមទំនុកបំរុងប្រកែប្រកាន់លើកតម្កើងថាជាខ្លួនឯងអីទៅទេអញ្ចឹងគឺថាលមមលមមដែលយើងប្រើប្រាស់ ដើម្បីនឹងសាងក្បូនទៅកម្មត្រើយនេះគឺតាំងចិត្តលះបង់ចិត្តចេតសករូបនឹងចោលអត់មានកម្មត្រួតអត់មានកម្មជើងយកធ្វើជាយើងអីទៀតទេព្រះនិព្វានដែលមិនមានបញ្ញខណ្ឌដូចជាការមិនមានរោគគឺបញ្ញខណ្ឌនឹងជារោគជាជារោគជាបុកជាសរជាអាពាតជារបស់លំបាកជាឫសគល់នៃសេចក្តីលំបាកអញ្ចឹងទៅដូចជា យើងកើតតំបៅអីចឹងត្រូវបិទឆ្នាំដើម្បីឲ្យវិជាតំបៅហ្នឹងបញ្ញខណ្ឌហ្នឹងចឹងដែលយើងប្រើប្រាស់វិច័យ4បាយទឹកមានសម្លៀកបំពាក់អីអីទាំងអស់ហ្នឹងជាមួយគ្នានឹងការដែលមាន ទានសិលភាវនាជាមួយគ្នានឹងគុណចាស់ប្រព្រឹត្តសិលសមាធិបញ្ញាហ្នឹងគឺដើម្បីឲ្យវាជាបញ្ញខណ្ឌនឹងឲ្យអស់ទៅវាដូចជាថាជារោគឲ្យអស់ទៅឬក៏វាអស់រមាស់ទៅវាអស់តំបៅទៅអញ្ចឹងណាវាជាបោកហ្នឹងទៅ នឹងយ៉ាងណាមិញបញ្ញខណ្ឌហ្នឹងជារោគជាបោសជាតំបៅជា អាពាតសពគ្រប់ទាំងអស់ហ្នឹងដល់វាជា គឺព្រះនិព្វានហ្នឹងហ្មងទៀតអារោគភៈមច្ឆេបរមញ្ញលាភៈហ្នឹងគឺជាឈ្មោះនៃព្រះនិព្វានកាលណាបើបានព្រះនិព្វានឈ្មោះថាបាននៅលៀបដល់ប្រសើរក្រៃលែងហ្នឹង សន្មត់អញ្ចឹងពីព្រោះថាវាលើសពីបានអ្វីអ្វីក្នុងលោកនេះដោយបរមត្តគឺថាចូលទៅកាន់បរមសុខនឹង ត្រង់ដែលមិនមានបញ្ញខណ្ឌនឹងឯងអត់មានបញ្ហាអីដែលសម្រាប់ទទួលជាភារៈមកដោះស្រាយទេកណាហ្នឹងណាដូច្នេះគឺក្នុងបញ្ហាលើកឡើងពីមេត្តានេះអត់មានបញ្ហារឿងរឿងបែកកម្មដ្ឋានរឿងឈួតរឿងអីទេពីព្រោះ ជាការជាជាឈួតនឹងទៅវិញ នឹងឯងដោយមេត្តាចិត្តនឹងជាជាឆ្នាំព្យាបាលរោគឈួតនឹងឯងឈួតគឺកិលេសហ្នឹងណាហើយមេត្តាហ្នឹងគឺជាឆ្នាំពូកែណាស់ដែលធ្វើឲ្យពុទ្ធបរិស័ទរស់នៅជានេះប្រព្រឹត្តទៅដើម្បីបានជាប្រយោជន៍ដល់ខ្លួនឯងដល់អ្នករតីដល់ប្រទេសជាតិដល់ប្រសាសនាដោយសារតែមេត្តានឹងប្រកបជាមួយនឹងសតិសម្បជញ្ញៈ គឺសម្បូរទៅដោយស្មារតីនឹងឯងធ្វើអ្វីៗទៅបានប្រយោជន៍ច្រើនណាស់យើងមិនចង់ប្រៀបអីទៅនឹងពុទ្ធអង្គទេគ្រាន់តែយើងលើកថាព្រះអង្គតែមួយអង្គមើលមើលព្រះអង្គញ៉ាំងប្រយោជន៍លុះទេវតារាប់មិនអស់នឹងឯងនឹងមួយអង្គមើលមើលដែលព្រះអង្គសម្បូរទៅដោយប្រាជ្ញាស្មារតីថ្នាក់ព្រះសម្មាសម្ពុទ្ធអញ្ចឹងមនុស្សយើងម្នាក់ម្នាក់អាចធ្វើប្រយោជន៍សពឲ្យដល់អ្នកអតីទៅបានច្រើនណាស់ អញ្ចឹងដើម្បីបានទៅជាប្រយោជន៍សុខឲ្យដល់អ្នករតីវាសំខាន់ត្រង់ដែលមានមេត្តាចិត្តនេះឯងដែលយើងធ្វើអីនិយាយអីគិតអីទៅគេស្រឡាញ់គេចូលចិត្តទៅយើងបានជាប្រយោជន៍ហើយធ្វើអីធ្វើអីទៀតហើយអាចថាឲ្យអ្នករតីបានសេចក្តីសុខដោយអំពើដែលយើងធ្វើដោយពាក្យសម្ដីដែលយើងនិយាយអីអីនេះគឺថាសំខាន់ណាស់ពាក្យសម្ដីនិយាយអាច ឲ្យអ្នកកើតទុកនឹងអស់ទុកណាអាចឲ្យអ្នកគិតសម្រាប់ខ្លួនមកជា មានកម្លាំងចិត្តក្នុងការរស់នៅ ឬក៏អាចដូរពីបឋមជនមកជាព្រះអរិយបុគ្គលក៏បាននឹងឯងមើលមើលការងារជាប្រយោជន៍ ប៉ុន្តែបើតល់តែថាអ្នកដតីហ្នឹងព្រមស្ដាប់ព្រមស្ដាប់យកចិត្តទុកដាក់និងស្ដាប់ទៅ គឺសម្គាល់ពាក្យរបស់យើងថាគួរជឿទៅអីចឹងអាហ្នឹងឯងដូច្នេះវាត្រូវប្រកបដោយមេត្តាចិត្តហ្នឹងដែលធ្វើឲ្យអ្នកដតីហ្នឹងស្រឡាញ់ចូលចិត្តទៅគេព្រមស្ដាប់គេព្រមតាមអីចឹងទៅយើង បានជាប្រយោជន៍ដល់ក្រុមគ្រួសារដល់សង្គមជាតិសាសនាហ្នឹងឱកាស ពេលវេលាសំខាន់ណាស់ដែលថាជាឱកាសមាសជាឱកាស ប្រាក់ដែលយើងបានមកជួបនឹងព្រះសាសនានឹងយើង បន្តអាយុពុទ្ធសាសនានឹងគឺយើងម្នាក់ដែរហើយក៏ជាពុទ្ធបរិស័ទល្អនឹងឯងដើម្បីបានទៅ ជាសសរមមក្នុងការត្រួតត្រងរក្សាព្រះសាសនាអញ្ចឹងត្រូវថែរក្សាចិត្តរបស់ខ្លួននឹង មុននឹងជួយអ្នកដទៃបានតិចច្រើនអីនឹងយ៉ាងណាគឺយើងត្រូវជួយខ្លួនឯងជួយខ្លួនឯងគឺការដែលជួយចិត្តនឹងឯងជួយ ដោយសារអីជួយដោយសារសតិសម្បជញ្ញៈហើយក៏អប់រំនៅមេត្តាភាវនានឹងឲ្យសម្បូរឡើងទៅនឹងឯងហើយសំណួរបន្តទៅទៀតប៉ុណ្ណាមួយម៉ោងហើយទេណាហ្នឹងហើយហើយទី2អំពីបដិស្ថានពពោតិព្រឹកមួយហើយនឹងធ្វើបន់ឆ្លងនៅពពោតិព្រឹក គាត់ណាកសាងពុទ្ធបដិមាតម្កល់ទុកក្រោមពពោតិព្រឹត្តិ កើបានផលបុណ្យអានិសង្ឃដូចម្ដេចទៅគឺសំខាន់ក៏ដូចជាធัวដែលបានរៀបរាប់មកមួយម៉ោងហើយនឹងឯងចឹងបើយើងមិនបែងចែកផលឲ្យបានទៅជារបស់យ៉ាងនេះរបស់យ៉ាងនោះវាមានប្រសាទឬក៏បានអីអីទៅយ៉ាងណាយើងសរុបផលបញ្ចូលគ្នាមកគឺការកំចាត់បងបាបពីចិត្តសន្តានរបស់យើងនឹងឯងយើងត្រូវឲ្យដឹងថាបុណ្យក្នុងពុទ្ធសាសនាប្រមូលសរុបមកគឺកំ ចាប់បង លោភៈទុសៈមោហៈវិចិត្រសណ្ដាននឹងឯងតែដែលយើងត្រូវយល់អំពីពាក្យថាយញ្ញយោញោចញោក្នុងពុទ្ធសាសនា គឺការកម្ចាត់បងបាបតាំងពីទានមកបណ្ណារហូតមកការដល់បត្រៃណគុំមានសិលមាន សមថៈវិបស្សនារហូតដល់ទៅអស់អាសវៈកិលេស ចឹងយើងទៅមើលក្នុងដីដកលេខ15កោដកតន្តសោតនឹងគឺព្រះអង្គសម្ដែងពីយ៉ាងហ្នឹងដែលធ្វើឲ្យកោដកតន្តព្រាមនឹងភ្ញាក់ភ្ញាក់ហ្មងចឹងគឺគាត់ដឹងតែពីរឿងយ៉ាងហ្នឹងគឺសម្រាប់សត្វធ្វើបន់គឺមិនមែនយកសាច់អីហ្នឹងមកធ្វើបន់និមន្តប្រសង់ឆាន់អីទេណាគឺគាត់យល់តែសម្រាប់សត្វហ្នឹងគឺមានរបៀបសម្រាប់ទៅថាឲ្យសត្វហ្នឹងទៅកើតឋានរស់ ហើយគាត់ថាបនសម្បើមណាស់ធ្វើអញ្ចឹងវាឮតតគ្នាមកវាជឿទេវាជឿគឺថាធ្វើអញ្ចឹងទៅបានលៀបបានយោអីអីអញ្ចឹងទៅប៉ុន្តែបើឲ្យស្លាប់ប្រពន្ធកូនខ្លួនឯងអត់ទេអាហ្នឹងម៉ោងទីវាស្រឡាញ់វាហួងហែងចឹងហើយវាខ្វះមេត្តាចិត្តតែមានមេត្តាចិត្តមិនអាចសម្លាប់បានទេចឹងទោះជាមានមិច្ឆាទិដ្ឋិអីយ៉ាងម៉េចក៏ដោយពីព្រោះវាមាន ខ្លួនឯងជាគ្រឿងប្រៀបធៀប មានកូនមានចៅភរិយាស្វាមី ជាទីស្រឡាញ់នឹងជាគ្រឿងប្រៀបធៀបអញ្ចឹងគឺថាចំពោះអាការដែលសម្លាប់សัตว์អីអីហ្នឹងវាយល់ឃើញថាឲ្យសัตว์នឹងឯងបានសុខបានអីចឹងទៅប៉ុន្តែយើងបានសិក្សាហើយចំពោះធម្មជាតិវត្តដាក់សង្សារតាមសេចក្តីពិតហ្នឹងគឺថា កាមុណាវត្តតិលោកកោកាមុណាវត្តតិវិជាសត្វលោកនឹងប្រព្រឹត្តទៅតាមកម្មអត់មានអ្នកណាមកចាត់ចែងរៀបចំភពជាតិកំណើតអីបានទេពីព្រោះកម្មជារូបនិងវិបាកកបរិសន្ធិវាមិនមែនកើតពីអវ័យក្រៅពីកម្មឡើយ បើអត់មានកម្មជាបច្ច័យវាអត់មានបដិសន្ធិហ្មងចឹងនរកប្រតិឆានសូកែមនោះទេវតារូបព្រំអរូបព្រំអត់ហ្មងចឹងគឺអត់ព្រោះ តួបដិសន្ធិទាំងអស់វិបាកបដិសន្ធិគឺគឺវិបាករបស់កម្មហើយនឹងកម្មជារូបអានឹងបើបញ្ចវោការភពចាប់ផ្ដើមបដិសន្ធិដំបូងអវ័យដែលកើតគឺកម្មជារូបនិងវិបាកបដិសន្ធិគឺផលរបស់កម្មសុទ្ធតែហ្មងចឹងក្រៅពីផលរបស់កម្មអត់មានអីកើតទេដំបូងនឹងបដិសន្ធិនឹងហើយបើអញ្ចឹងមើលមើលអ្នកណាទៅចាត់ចែងរៀបចំភពជាតិកំណើតអីបានហ្នឹងណា ដូច្នេះគឺការដែលយើងបានមកខ្សែគប់នឹងពុទ្ធសាសនាហ្នឹងបានយើងមានចិត្តទន់ស្ដាប់សិក្សាទៅហើយក៏យើងរៀបចំអ្វីអ្វីដែលជាហេតុនៃសេចក្តីសុខហ្នឹងគឺទៅក្នុងអំពើកម្មល្អល្អជាពូជល្អល្អអញ្ចឹងទៅវាដូចថាយើងដាំដូងបានដូងដាំស្វាយបានស្វាយអញ្ចឹងទៅហើយបើយើងដាំពូជសុខគឺត្រង់ដែលយើងឲ្យសុខគេអាហ្នឹងគឺយើងសម្បូរសុខហើយកូនប្រុសស្រីថ្វាយបង្គំមេដាបិតាជូនភាពពងខ្ពស់ដល់គាត់អញ្ចឹងចេតនាដែលជូនភាពពងខ្ពស់ដល់គាត់ហ្នឹងវាជា ពូជពងពោះដាំពូជពងពោះនឹងទៅនឹងឯងហើយថ្វាយបង្គំបរតនត្រ័យពុទ្ធធម៌ប្រសង់ទៅ គឺថាបាននៅភាពពងខ្ពស់ដូចជាព្រះផតិយៈសក្យៈអញ្ចឹងព្រះអង្គកើតមកក្នុងតកូលពងខ្ពស់ 500ជាតិតគ្នាទាំងឲ្យទៅជាយត់ពីទេវលោកមកទៅគោលពរាជាហ្មងរួចទៅទៅ ទេវលោកវិញជាយត់មកគឺ ក្នុងខត្តយៈតកូលចឹងជាប់គ្នា500ជាតិជាតិចុងក្រោយក្នុងសក្យៈតកូលសោយរាជចឹងសោយរាជប៉ុណ្ណានៅ ក្នុងសក្យៈនឹងឯងបន្តបន្តមកគឺបានព្រះ អនុរុទ្ធបបួលឲ្យចូលកម្មភ្នោះនឹងឯងហើយក្នុងភាសាហ្នឹងលោកបាន ជា ព្រះរហន្តទៅសម្រាប់វិជា3ព្រះអង្គទ្រង់គង់នៅវត្តចេតពុនស្ថាបនាឲ្យជាកម្ពូលលើវិខខទាំងឡាយផ្នែកខាងតកូលពងខ្ពស់ពីព្រោះលោកតំកើងតំកើងភាពពងខ្ពស់ហ្នឹងគឺតំកើងយ៉ាងម៉េចគឺថា ក្នុងគម្ពីរអបទាន លោកកសាង4មុខ1បល្ល័ងព្រះនឹងឯងហ្នឹងដូចដែលយើងកសាងខឿនពពោតិព្រឹកចឹងទៅ ហើយមានទីកន្លែងសក្ការៈគោរពបូជាហ្នឹងគឺគឺយើងថ្វាយភាពពងខ្ពស់ដល់ព្រះសម្មាសម្ពុទ្ធហើយណាពោធិពោធិនឹងជាឈ្មោះនៃមគ្គ4ណាសោតាបត្តមគ្គសកតិគិមគ្គអនាគិមគ្គនិងអរហត្តមគ្គហ្នឹងពាក្យថាពោធិហ្នឹងហើយយើងមើលក្រន់តែសោតាបត្តមគ្គ កុំចាប់បងនៅកម្មភពដែលនាំឲ្យទៅកាន់អបាយភូមិហើយនឹងឧបបត្តិភពក្នុងអបាយភូមិទាំងអស់អត់មាននរកប្រែតេឆានសូរកាយទេនឹងឯងគឺថារលត់នៅកម្មភពនិងឧបបត្តិភពនឹងហើយសូម្បីកម្មភពដែលឲ្យកើតទៅក្នុងសុគតិភូមិក្រៅពី7ជាតិនឹងនឹងក៏រលត់អស់ទៅអញ្ចឹងឧបបត្តិភពក្រៅពី7ជាតិនឹងរលត់ទាំងអស់នឹងនឹងហៅថាទុក្ខនិរោធគឺព្រះនិព្វានណានឹងណាដោយអំណាចនៃសោតាបត្តមៈនឹងជាហេតុ នឹងឯងភវៈនិរោធោនិពានន្តេការអស់ទៅនៃកម្មភព និងឧបបត្តិភពនឹងការមិនកើតឡើងនឹងក្រៅអំពី7ជាតិនឹងនឹងគឺព្រះនិព្វានហើយនឹងគឺការអស់ទុកហើយនៅ7ជាតិរបស់ព្រះសោតាបាននឹងនឹងគឺទុក្ខសច្ចៈដែលតណ្ហានៅមាននឹងឯងទេមើលមើលសោតាបត្តមៈណាជាហេតុនៃព្រះនិព្វានដល់ប៉ុណ្ណឹងទេទុក្ខនិរោធអរិយសច្ចៈហ្នឹងមិនមែន គ្រាន់តែជាផលនៃព្រះអរហន្តទេទេគឺមគ្គញានទាំង4ដែលព្រះអង្គសម្ដែង ក្នុងបៃដកលេខ67ថាយដ្ឋនិមញ្ញរូបញ្ចអសេសੰឧបរុចតិវិញ្ញាណសនិរោធេនៈអេថេតាំងឧបរុចតិតិនាមនឹងរូបរលត់អស់មិនមានសេសសល់ក្នុងទីណា នាមនឹងរូបរលត់អស់មិនមានសេសសល់ក្នុងទីនោះព្រោះការរលត់ទៅនៃវិញ្ញាណ កណាវិញ្ញាណណាសៈនិរោធេនៈហ្នឹងតែអីការរលត់ទៅនៃវិញ្ញាណហ្នឹងគឺវិញ្ញាណអីគឺអភិសង្ខារវិញ្ញាណគឺវិញ្ញាណដែលប្រកបជាមួយកម្មហើយរលត់ដោយសារអីដោយសារសោតាបត្តមៈកើតឡើងសកតេគេមិមៈកើតឡើងអនាគេមិមៈកើតឡើងអរហត្តមៈកើតឡើងនឹងឯងហើយសោតាបត្តមៈនឹងឯងដែលនៅក្នុង និទេសហ្នឹងចូលៈនិទេសហ្នឹងគឺព្រះសារីបុត្រទាំងបានបញ្យល់បញ្យល់ឲ្យឃើញថាសោតាបត្តមៈជាហេតុហ្នឹងទុក្ខនិរោធហ្នឹងគឺក្រៅអំពី7ជាតិហ្នឹងទុក្ខនិរោធគឺព្រះនិព្វានហ្នឹងឯងទាំងគឺភវៈនិរោធោនិព្វានន្តិហ្នឹងរលត់កម្មភពនិងឧបបត្តិភពព្រោះសោតាបត្តមៈនេះឯងជាពោធិដែលយើងថ្វាយបង្គំហ្នឹងគឺយើងនឹកដល់មគ្គទាំង4ណាត្រឹមតែសោតាបត្តមៈហ្នឹងគឺគួរដល់ការថ្វាយបង្គំ ង្គមដ៏ក្រៃលែងហើយក្នុងមួយសែនផែនដីមុនហ្នឹងព្រះផតិយៈហ្នឹងបានកសាងបល្ល័ង្កព្រះនឹងឯងបល្ល័ង្កព្រះនឹងក៏ដូចជាខឿនពពោតិព្រឹកតេតួងទៅនឹងការដែលតម្កល់តម្កើងព្រះអង្គហ្នឹងកសាងប្រគុណកតទៅឬក៏ពុទ្ធាសនៈទៅអីអីទាំងអស់ហ្នឹងគឺចូលនៅ ក្នុងបល្ល័ង្កព្រះនឹងទាំងអស់គឺលើកតម្កើងព្រះអង្គ ទី2គឺកសាងក្រេតេសទាំងក្រេធម្មាសនៈនឹងលើកតម្កើងពធัวរួមជាមួយ នឹងទី3ធ្វើផ្លិតធ្វើផ្លិតដាក់ពីលើ ក្រេតេសនឹងសម្រាប់ទាញខ្សែឲ្យផ្លិតនឹងយោលទៅបក់ទៅនឹងឯងហើយនឹងទី4កសាងសេនាសនៈសង្ឃនឹងក្នុងគម្ពីរអបទានដែលសម្ដែងអំពីព្រះផតិយៈ មិនមិនដែលទៅកម្មអបាយភូមិទាំងក្នុងមួយសែនផែនដីនឹងមាន តែមនុស្សទេវតាកើតក្នុងជាតិណាណាសិតតែតកូលពងខ្ពស់ទាំងអស់នឹងឯងហើយដល់មកទីបំផុត ភាពពងខ្ពស់ដែលសម្រាប់ចុងក្រោយគឺលោកកតរៈហ្នឹងហ្នឹងគឺនិយាយអំពីរឿងអានិសង្ឃក្នុងការបដិស្ថានពពោតិព្រឹកអីអីទាំងអស់ហ្នឹងគឺសរុបមកត្រង់ដែលកំចាត់បងនៅលោភៈទុសៈមោហៈពីចិត្តសន្តានព្រោះបានប្រពុតពធប្រសង់ជាសរណៈនឹងឯង ធនានឹងឯងហើយទី3ពិធីពុទ្ធេពិសែកពុទ្ធរូបថ្មីឃើញមានអាចារ្យខ្លះគេចេះធ្វើពិធីបើកបណេត ពុទ្ធរូបថ្មីនោះនឹងចងអំបោះពីពុទ្ធរូប ចាស់ទៅពុទ្ធរូបថ្មីអីជាដើមនឹងតែគេធ្វើយ៉ាងនេះត្រូវឬខុសអីនឹងយ៉ាងណា មានទោសដែរឬទេគូគង្គួរសូមជូនបនលោកគ្រូសាធុសាធុចឹងគណា រឿងយើងធ្វើឲ្យមានប្រយោជន៍ចឹងទៅណាធ្វើ អីក៏ធ្វើទៅឲ្យយើងគិតឲ្យមានប្រយោជន៍ហើយយើងបញ្យល់ពុទ្ធបរិស័ទបងប្អូនកូនចៅផងឲ្យឲ្យមានបញ្ញាឲ្យយល់នឹងឯងឲ្យមានប្រយោជន៍ដូចថាពិធីពុទ្ធិពិស័យហ្នឹង គឺយើងរំលឹកពុទ្ធប្រវត្តិនៅ ពេលដែលព្រះអង្គទ្រង់បានឈ្នះមេហើយហ្នឹង គេថាជោគជ័យក្រៃលែងណាស់ស្រែកជ័យខុសអីអីទាំងអស់នឹងនៅនាមណ្ឌលពោធិព្រឹកហ្នឹងហ្នឹងគឺថាយើងធ្វើទៅគឺល្អហើយក្នុងការដែលយើងកសាងពុទ្ធបរិមាហើយឬក៏យើងជាវយកមកអីចឹងទៅឲ្យមានពិធីពុទ្ធាពិសេសហ្នឹងនឹងឯងកុំឲ្យក្រំតែស្ងៀមស្ងៀមបើបើក្រំតែស្ងៀមស្ងៀមក៏អត់មានតោះអីដែរណាពីព្រោះតាមពិតគុណពុទ្ធគុណពធគុណប្រសង់ជាអារម្មណ៍នៃក្តីជ្រះថ្លាក្នុងចិត្ត នៃពុទ្ធបរិស័ទយើងរៀងរៀងព្រះអង្គរៀងរៀងខ្លួនដែលយើងថ្វាយបង្គំនឹងគឺដោយមโนទ្វេរវិធ័យប្រົບយកគុណមកជាអារម្មណ៍មែនទែនយើងដើររូបពុទ្ធនៅណាក៏រមឃើញដែរឃើញតែរូបហ្នឹងឬសំឡេងហ្នឹងហើយទៅប៉ះផោតថាពៈហ្នឹងអត់មែនជាពុទ្ធទេទាំងប៉ុណ្ណា គឺពុទ្ធដោយមโนទ្វេរវិធ័យដែលយើងបានស្ដាប់សិក្សាពធទៅបានយើង ស្គាល់ប្រពុទ្ធ នឹងឯងគឺជាធម្មារម្មណ៍ទាំងធ្វើឲ្យយើង មានសេចក្តីជ្រះថ្លាទៅ ហើយក៏ប្រតិបត្តិសាងគុណសាងសេចក្តីល្អទៅតាមមេគា ដែលព្រះអង្គទ្រង់យាង ទៅកាន់ទីបំផុតទុកនឹងតាមព្រះអង្គនឹងយើងមានព្រះសម្មាសម្ពុទ្ធក្នុង ចិត្តរបស់យើង មានសេចក្តីសុខមានហេរិអោតបៈក្នុងការដែលយើង មានពុទ្ធនៅ ជាមួយអញ្ចឹងយើង តែងតែខ្មាស់បាបខ្លាចបាប មិនសមរម្យដើម្បីនឹងថាត្រេកអររីករាយជាមួយនឹងបាបឬក៏ស្មោកគ្រោកទៅដោយបាបហើយអង្គុយចិត្តបរតនត្រ័យទៅនោះទេនឹងឯងមិនអាចស្អុយដូចជាធុងសម្រាមដាក់សម្រាមទៅនោះទេគឺត្រូវទៅជាភេជ្ជៈមាសភេជ្ជៈប្រាក់ដាក់នៅរតនៈគឺពធัวដែលព្រះអង្គទ្រង់សម្ដែងមកនឹង មានសទ្ធាជាដៃជាភេជាអ្នកទទួលយកនៅព្រះសទ្ធំហ្នឹង តាមដែលព្រះអង្គទ្រង់ប្រកាសសម្ដែងថាទ្វានៃព្រះនិព្វានរដ្ឋាគតបើកហើយអ្នកដែលមានទិជាហ្នឹងគឺបញ្ចេញនៅសទ្ធាមកហ្នឹងជាភេជាអ្នកល្អណាស់ទទួលយកនៅព្រះសទ្ធំហ្នឹងគឺយើងមានប្រពុតនៅក្នុងចិត្តហ្នឹងអញ្ចឹងទៅគឺមានហេរិអតបៈហ្នឹងមិនមែនចេះតែសៅមងស្មោកគ្រោកដោយបាបកម្មផ្សេងផ្សេងទេ នឹងឯងអញ្ចឹងគឺពុទ្ធបរិស័ទយើងរកព្រះសម្មាសម្ពុទ្ធនៅ ក្នុងវិថីចិត្តយកយ៉ាងជ្រៅទៅដោយមโนទ្វេរវិថី នឹងចឹងទេក្រំដែលថានេះជាបច្ច័យដី ដូចជាពពោតិព្រឹកក្តីធាតច័យដីបត្រៃ3ដកពុទ្ធរូប ពុទ្ធបរិមាអីអីទាំងអស់ហ្នឹងឧទេសកចេតដីបរិភោគចេតដីធម្មចេតដីហ្នឹងហើយក្នុងការដែលយើងមាន ព្រះបរមសរី រកធាតអីអីហ្នឹងក៏ជាធាតចេតដីទៅនឹងក្រំតែដើម្បីបានជាទីតាំងនៃការនឹករលឹក ដែលយើងមើលឃើញអញ្ចឹងទៅបានបង្អោនចិត្តទៅ ដល់ព្រះគុណរបស់ព្រះសម្មាសម្ពុទ្ធនឹងចឹងនៅ ក្នុងការដែល ពុទ្ធបរិស័ទយើង បានរកព្រះសម្មាសម្ពុទ្ធឃើញហ្នឹងគឺរកទៅតាមរយៈនៃបត្រៃបីដកនឹងឯងចឹងក្នុងពិធីពុទ្ធាពិសេសហ្នឹងយើងធ្វើឲ្យចម្រើនបុណ្យទៅទៀតទៅនឹងឯងមានពិធីអីដែលយើងរៀបចំទៅ រំលឹកពុទ្ធប្រវត្តិ ចង់ថារៀបចំ តែង ខ្លួនអាណានាងសិជាតាថ្វាយវត្ថុបាយយ៉ាស់អីក៏អាចធ្វើបានក៏សំរុំមិនមិនអីទេអញ្ចឹងទៅណាព្រោះរំលឹករឿងរ៉ាវហ្នឹងអញ្ចឹងទៅហើយកុំដល់ទៅថ្នាក់ធ្វើយៈធ្វើមេអីឡើងជន់លើព្រះអង្គឬក៏ទេពធីតាមេទាំង3ហ្នឹងមករំអីហើយធ្វើនៅអំពើមិនគួរកប់3អីទៅពេក ឡែងខ្លះរៀបចំទៅមិនមិនសមរម្យទេហើយដល់ទៅវាមិនបានដឹងរឿងសពគ្រប់វាទៅជាមានការឆ្ងល់ហើយមិនក៏មាននាងណានាងណាអីមករំក្នុងពហិរក្នុងអីចឹងគេស្មានតែប្រគំដោតន្ត្រីអីចឹងទៅទៅរំក្នុងវាតាមពិតគេធ្វើពិធីពុទ្ធាពិសេសគេធ្វើ ទេពធីតាមេរមហ្នឹងហ្នឹងឯងវាអញ្ចឹងហើយវាបាត់រឿងដើមចុងអីទៅគេយកតែអន្តិចហ្នឹងទៅក៏នាំគ្នាកើតទុកមិនសុខចិត្តអញ្ចឹងទៅហើយហ្នឹងក៏វាអាចទៅជាអញ្ចឹងនឹងឯងរូបខ្លះក៏វាធ្វើ ទៅតាមដែលទេពធីតាមេនឹងឯងនៅនៃអច្ចបាលនិក្រោធទាំងកណាក្នុងសព្ទាទី5នៃព្រះពុទ្ធអង្គ ដែលត្រាស់ដឹងហើយក្នុងសប្តាហ៍ទី5នៅអច្ចបានិក្រោតនឹងទេពធីតាមេនឹងមកនឹងគឺថាលួងលោមព្រះអង្គសពបែបសពយ៉ាងអីនឹងយ៉ាងណាយ៉ាងណាយើងត្រូវធ្វើអីអីឲ្យបានសមរម្យចឹងទៅអ្វីដែលវាមិនគួរកប់បីវាជ្រុលជ្រោះអីពេកទៅយើងក៏វាមិនចេះតែធ្វើទៅទេនឹងឯងពីព្រោះវាមិនចាំបាច់ត្រូវតែធ្វើ បានបានទេណា នឹងឯងយើងធ្វើសំរុំអញ្ចឹងទៅជាពិសេសគឺ ថាមុនប្រសង់សោតធัวហ្នឹងហ្មងទាំងប៉ុណ្ណាសោតដូចថាបារមី30ចឹងទៅរំលឹកក្នុងការ ដែលព្រះអង្គទ្រង់បំពេញហោហែរហូតមកក៏ណាតាំងពីនឹកក្នុងបតី7អសង្ខ័យចេញវាចា9អសង្ខ័យហើយបានប្រពុតអឺទីបង្កព្យាករមក4អសង្ខ័យមួយសែនកាប់ហ្នឹង រួចចឹងទៅហើយបានគុណចាស់មកសូត្របដិច្ចស្មោបាទធัวទៅ នៅ ពេលដែលព្រះអង្គទ្រង់ពិចារណាមុនត្រាស់ដឹងនឹងដិច្ចសមុបាទធัวនឹងផ្នែកខាងលោកសមុទយៈហើយនឹងផ្នែកខាង លោកនិរោធនឹងអនុលោមបដិលោមចឹងទៅរួចចឹងទៅ គឺព្រះអង្គទ្រង់បានត្រាស់ដឹងបានត្រាស់ដឹងចឹងទៅ គឺសោត សូត្រអីសូត្រអនេកជាតិសង្សារังអញ្ចឹងទៅតាមដែលព្រះអង្គទ្រង់ឧទាននឹងឯងដែលតថាគតត្រាច់អង្កត់ក្នុងវត្តសង្សារអស់កាលយូរអង្វែងមកនឹងព្រោះតែរោគតណ្ហាដែលជាជាងអ្នកធ្វើផ្ទះគឺអត្តភាពឲ្យតថាគតនឹងរស់អត់តាន់ជួបរស់អត់តាន់ជួបនឹងគឺព្រះអង្គមិនតាន់បានសัพពញ្ញត្តិញាណនឹងឯងឥឡូវរស់ជួបហើយគឺព្រះអង្គបានសัพពញ្ញត្តិញាណហើយអញ្ចឹងគឺព្រះអង្គកំចាត់បងកិលេស ដូចជាបង្កងដៃរណែងកំចាត់បងអវិជ្ជាជាដំបូលគឺបហប្រតិរបស់ព្រះអង្គបានដល់នៅព្រះនិព្វានដែលជាវិសង្ខាចាំទៅកាលដែលព្រះអង្គនៅត្រាច់ចង្កត់ក្នុងវត្តសង្សារនឹងក៏មានភពជាតិកំណើតរឿយរឿយដែលភពជាតិកំណើតនឹងនាំមកនៅសេចក្តីទុកឲ្យព្រះអង្គនឹងមិនមានស្រាកស្រានឡើយចាំទៅអានឹងគឺព្រះអង្គឧទានឧទានទាំងហើយសោតអីទៀតសោត អតិបិសោអញ្ចឹងទៅពុទ្ធគុណធម្មគុណសង្ឃគុណទៅហ្នឹងឯងឬក៏ចាំឧទានអីទៀតក៏សូត្រទៅយតិហវេបាតិប្រវន្តធម្មាអតាបិណោឆេតោព្រាមណសៈអថាសកង្ខាវបយន្តសាពីយតោបជានេតិសហេតធម្មំយតោកយ៉ាងបច្ចយានังអវេតិអីអីចឹងទៅហើយបើថា តទៅសូត្រពាហុងអញ្ចឹងទៅនឹងឯងចយន្តតទៅអីអញ្ចឹងទៅធัวគុណចាស់សូត្របានទៀតអញ្ចឹងទៅហើយពុទ្ធបរិស័ទសូត្រតាមប្រសង់បានទេនឹងឯងហើយព្រះគុណចាស់ទៅដឹកនាំ ស្រ័យជ័យខុសទៅឬក៏លោកគ្រូអាចារ្យអីក៏បាននឹងគឺសំរុំហើយប៉ុណ្្នឹងឯងក្នុងពិធី ពុទ្ធាពិសែកនោះ ឲ្យឲ្យមានប្រយោជន៍ចឹងហើយអ្វីអ្វីផ្សេងផ្សេងវាជារឿងភ្ញាក់ផ្អើលអាហ្នឹងយើងត្រូវដឹងថាអូអាហ្នឹងភ្ញាក់ផ្អើលទេមិនមែនជាមង្គលមិនមែនជាសេរីសុស្ដីអីទេនឹងឯងនឹងក៏យើងមិនចាំបាច់ធ្វើទៅចឹងកណាចឹងខ្ញុំកណាឆ្លើយបញ្ហាហ្នឹងប៉ុណ្ណឹងដោយជាចម្លើយសរុបចូលមកក្នុង ផលសម្រេចជាទីបំផុតក្នុងដំណើរផ្លូវនៃវដ្តសង្សារគឺពុទ្ធបរិស័ទយើងមិន មានងឿងឆ្ងល់អីទៅណាណីទៀតទេ ព្រោះការដែលអស់នៅតណ្ហាលោភៈទុសៈមោហៈនឹងជាទីបំផុតនៃសេចក្តីទុក្ខហើយ ត្រូវគ្នានឹងកុសលគ្រប់យ៉ាងនេះឯងដែលប្រព្រឹត្តទៅដើម្បីលាងជំរះនៅ មន្ទិលសៅមងក្នុងចិត្តសន្តានមិនយើងទៅមានវិធីអីដតីទឹកទលេគង្គាយមនីមហៃអចិរវតីសរភូអីទេហើយក៏នឹងថាទៅធ្វើអីអីដើម្បីថាឲ្យវាអស់បាបពីចិត្តសន្តាននោះឡើយ គឺអលោភៈកំចាត់លោភៈអតោសៈកំចាត់តោសៈអមោហៈកំចាត់មោហៈហើយនេះកាយសុចរិតកំចាត់កាយទុច្ចរិត រិតវិជ័យសុចរិតកំចាត់វិជ័យទុច្ចរិតមโนសុចរិតកំចាត់មโนទុច្ចរិតនឹងឯងតែប៉ុណ្ណឹងគឺដូចជាយើងបែកញើសហើយយើងងូតទឹកទៅក្អែលខោអាវយើងបោកគក់ទៅគឺក្តៅស្អោះក៏យើងបក់ទៅ ឬក៏ស្រេកទឹកក៏ឆាន់ទឹកទៅអានឹងវាត្រឹមត្រូវអញ្ចឹងក្នុងការដែលមានបុណ្យកុសលដូចជាទឹកថ្លាស្អាតសម្រាប់ងូតសម្រាប់បោកគក់ក៏អាវទឹកត្រជាក់នឹងឯងប្រើប្រាស់ទៅកម្ចាត់បងនៅភាពស្អស់ស្អាប់អីហ្នឹងយ៉ាងណាមិញគឺកុសលគឺពាក្យថាកុសលហ្នឹងគឺថាកម្ចាត់បងនៅបាបអកុសលនឹងឯងចឹង នឹងឯងគឺថាកំចាត់បងនៅបាបអកុសលហ្នឹងគឺកុសៈហើយនឹងលៈណាចាលៈហ្នឹងគឺប្រែមកថាលះបងហ្នឹងគឺថាច្រូតកាត់ហ្នឹងកុសៈដែលជាស្បូវភ្លាំងហ្នឹងជាឈ្មោះនៃបាបអកុសលហ្នឹងដូច្នេះពាក្យថាកុកុសលហ្នឹងគឺបានន័យថាលះនៅបាបអកុសលដែលបណ្ឌិតក៏បីខ្ពើម ជាតិជាបណ្ឌិតគឺថាពើមបាបអកុសលនឹងចឹងទៅតែម្ដងកុសលទានសិលភាវនារហូតដល់ទៅលោកយៈកុសលនិងលោកកតរៈកុសលទាំងសូមអនុមោទនី